ជាយកគណៈបកភ្លើងទៀនសៀមមួយសៀមមួយបងប្អូនមកទៅចេញនេះលេងបងប្អូនជម្រាបសួរជម្រាបសួរខ្ញុំបើកមើលសិនមានបងប្អូនចុះព្រោះខ្ញុំមើលក្នុងនេះអត់មានឃើញ comment ទេអញ្ចឹងខ្ញុំបើកមើលនៅក្នុងនេះសិនឃើញមានឃើញបងប្អូនចូលមកអុយអត់ឃើញក្នុងនេះឈប់បើកនៅក្នុងនេះសិនអត់ឃើញអញ្ចឹងគណៈបកភ្លើង ចាំមើលក្នុងអាក្រក់គឺតែអូនណៃគេតែយូ4នាក់បងខ្ញុំគេបិទបងខ្ញុំគេបិទ share មើលណាមិនឃើញទេចា share យើង share ទៅជា share ទៅ share ទៅ Sophie អូខេឥឡូវមកក្មេក share share ទៅណា share ទៅណា សៀចូលទៅ account របស់យើងហ្នឹងសៀតែប៉ុន្តែ account ខ្ញុំគេបាត់ទៅអា Sophie ពេជ្រនេះកំពុង live ជួយកាត់ telephone នេះកំពុង live អូខេឥឡូវសៀហើយអូយមានភ្លើងទៀតលយណាស់បាត់ភ្លើងទៀនបាត់ភ្លើងមួយគឺបាត់ភ្លើង មិនគឺមកលីអោសឲ្យសាត់ភ្លើងទៀន ហើយជំទាវផ្កាជំទាវផ្កាមកចូលចេញលេខអូនតអាយុអាមួយហ្នឹងបាត់សំឡេងអពីឯងបើកសំឡេងនេះសុំខ្ញុំខ្ញុំបើកតាចាយ៉ាបើកឡងអស់ហើយហ្នឹងអត់ទៅហឹងទេហ្នឹងមកទៅហឹងទេហ្នឹងញ៉ាចូលមកមកចូលមើលខាងនេះតិចសិន តែជំនាញស្ដាប់ទៀតឡក់មួយរស់មួយថ្ងៃថ្ងៃចុងអាទិត្យកាក់ភ្លើងទៀនជោគសូហ្វីខៃគេបិទតែសៀតែនៅសៀសៀសូហ្វីសូហ្វីឥឡូវនេះជំរាបសួរបងប្អូនតិចសិនចូលបងប្អូនខ្ញុំ share ដាក់ចូលនៅ account ពួកខ្ញុំព្រោះនៅក្នុង page ពួកខ្ញុំគឺជា page ថ្មីដល់អញ្ចឹងទៅពួកខ្ញុំអត់ទាន់មាន បងប្អូនយើង follow ច្រើនទេអញ្ចឹង ពួកយើងអត់សូវមាន friend ទេអត់សូវមាន friend ទេអត់សូវមានគេចូលមើលអញ្ចឹងហើយបាននេះឥឡូវយើងនាំគ្នា live នៅក្នុង page ពួកយើងដើម្បីឲ្យបងប្អូនស្គាល់ page ពួកពួកយើងទាំងពីរនាក់ដល់ម៉ោងអូនធ្វើការឲ្យបង អូយអូនការមកចូលទៅចែកគ្នាមកខ្វាច់ពីរសិនចែកគ្នាលេងសិនជំរាបអូនកើតទេមិនមិនហុង សួស្តីសវណ្ណហុងចាសួស្តីសួស្តីថ្ងៃនេះបងប្អូនមកយើងចូលមកជជែកគ្នាលេងពីនោះពីនោះពីនេះពីនោះអំពីសង្គមយើងឥឡូវនេះយើងដឹងហើយថានៅក្នុងទ្វីបអឺរ៉ុបនេះកំពុង ផ្ទុះសង្គ្រាមគូសង្គ្រាមនៃការឈ្លានពានរបស់ ប្រទេសរុស្ស៊ីជាប្រទេសមហា អំណាច ដែលមានចិត្តយងខ្នងកំពុង តែឈ្លានពានទៅលើប្រទេសទុនខ្សោយអ៊ុយក្រែនក៏ប៉ុន្តែ អឺនៅពេលដែលរុស្ស៊ីកំពុងតែប្រើការឈ្លានពានទៅលើអ៊ុយក្រែនរុស្ស៊ីនឹងខ្លាចទៅជាទោះបីវាខ្លាចជាមហាអំណាចក៏ដោយក៏វានឹងអនាគតទៅនឹងខ្លាចទៅជាប្រទេសឯកោនឹងទទួលភាពរងាគឺថាទទួលការថ្កោលទោសពីសហគមន៍អន្តរជាតិសម្បីតែប្រជាពលរដ្ឋវាខ្លួនឯងនឹងក៏មិនគ្រប់គ្រងនឹងស្វាគមន៍នៅអំពើរបស់វាធ្វើដែរឥឡូវនេះយើងបានឃើញព្រឹត្តិការណ៍នៅកណ្ដាលទីក្រុងមូស្គូនឹងគឺប្រជាពលរដ្ឋរបស់រុស្ស៊ីនឹង បានចេញមកចេញមកកណ្ដាលទីក្រុងហ្នឹងបដកម្មដើម្បីឲ្យទៀមទាបញ្ឈប់ជាបន្ទាន់នៅការឈ្លានពាននៅការធ្វើសង្គ្រាមហ្នឹងចូលទៅប្រទេសអ៊ុក្រែនហ្នឹងហ្នឹងហើយអូអូអូអូអូអូណាយាយគុណម៉ែអ៊ីអូអ៊ីអូខ្ញុំបើក laptop អស់ថ្មទូរស័ព្ទមួយអងអញ៉ៃហាអើយអើអញអើយអញ to sit digits eine Video live an ខ្ញុំ live ទាំងពីរ live ទាំងពីរ page ផេកខ្មែរអមតៈហើយនិងផេកធីតាឈឿន2ធីតាឈឿន2ដោយសារខ្ញុំចង់ឲ្យស្គាល់ផេកទាំងពីរហ្នឹងខ្មែរអមតៈជាកម្មសិទ្ធិរបស់ Sophie ហើយធីតាឈឿនធីតាឈឿន2គឺជារបស់ខ្ញុំហើយខ្ញុំចង់ឲ្យស្គាល់ផេកខ្ញុំពីរនាក់ដោយសារអីពួកពួកខ្ញុំពីរនាក់គេអាសា report account អញ្ចឹងហើយយើងត្រូវមាន page សគួរខ្លួនឯងដើម្បីទុកការពារនៅពេលគេ report account Facebook មិនគុណម៉ែឯងនឹងពេកទាំងពីរហ៎ ហ្នឹងហើយស្មានឡើងយកផ្សេងមកចូល account នោះខ្ញុំចូល account កើតព្រោះ account ខ្ញុំ account Sophie ពេជ្រនេះពងឡាយអាទូរស័ព្ទនេះហើយ Sophie ខាយនោះ share ដែរ share កើតទេអញ្ចឹងគេបាត់ទៅទៅទៅមានជំទាវ ដោយសារតែយករូបយករូបមីជំទាវមីជំទាវឯងមីជំទាវចោះខ្ចងមីជំទាវមាត់ខ្ចងមីជំទាវគូតខ្ចងឈ្មោះស្អីគេឈ្មោះមីជំទាវអីគេជំទាវទៅយករូបឲ្យមើលតិចហ្នឹងជំទាវហ្នឹងខ្ញុំបងប្អូនខ្ញុំបង្ហាញរូបមីជំទាវហ្នឹងតិចមីជំទាវហ្នឹងវាចូលទៅគ្រប់ត្រឲ្យខ្ទើជេខ្ញុំសូម្បីតែខ្ញុំខ្ញុំមិនចាប់អារម្មណ៍ផងចាំមីជំទាវក៏ថោកម៉េអោមីជំទាវមកយូរ100អើយក៏ថោកម៉េហង ជំទាវហោកមិនជំទាវមួយយូរ100ប្រពន្ធហ៊ុនសែនហ្នឹងពួកជំទាវចំតិតអស់ហ្នឹងហ៎ឈ្មោះអីគេនេះមានជំទាវមួយនេះយោវាវាអូយកូនម៉ែអូយចាំងមកឃើញខ្ញុំផុសរូបនេះហ្នឹងផុសរូបយាយនឹង profile ហេតុហ្នឹងអាហ្នឹង comment តែហាម៉ូលីឈ្មោះគេអសសេហើយអសហាកូនម៉ែកូនម៉ែបង្ហាញពួកខាងឯងអត់ចាំងភ្លើង ពួកម៉ែនេះចាំងចាំងកុំព្យូទ័រដល់ចឹងទៅវានេះហើយម៉ូលី ណាមីជំទាវមួយយួរ100នេះមីជំទាវមួយនេះអាឃើញតាក្ដុំចែមកែបោបចាមីជំទាវមួយយួរ100នេះអាភីគាត់ផុសរូបមីជំទាវមួយយួរ100ហ្នឹងរួចហើយត្រូវគេ report អាយ៉ាក្ដុំឆើមកែបោកឆាមិនអត់ទៅទេចូលទៅមើលទៅវាជេជេនេះហ៎វាវាគ្រប់ត្រឲ្យខ្ទើយជេខ្ញុំហ្នឹងហើយតែខ្ញុំខ្ញុំមិនចាប់អារម្មណ៍ផងសត្វតែមីជំទាវមួយយួរ100នេះវាទៅគ្រប់ត្រខ្ទើយអាហ្នឹងហើយហ្នឹងហើយហ្នឹងហើយគុណដល់100ហ្នឹងដៅ1000ហ៊ុនសែនណា ហ្នឹងហើយមីគុយទាវនេះសាប់នេះ52បងអត់នេះហ៎អញ្ចឹងបានន័យថាអញ្ចឹងបានន័យថាហ្នឹងហើយអឺអឺយាយហើយហ៊ុនស៊ីណាតហ្នឹងគឺគាត់អត់ចេញវាយខ្លួនឯងឲ្យមួយខ្ទើយនឹងចេញមកវាយចេញមកជេរបចោលចំនួនអញ្ចឹងហើយបាត់ដៃដៃជើងគេចូលទៅលើកចិត្តលើកទឹកចិត្តណាឲ្យជេរបចោលទៅហ្នឹងហើយអញ្ចឹងមិនថាដូចគ្នាទេឲ្យខ្ទើយជេឲ្យខ្ទើយជេឲ្យទៅចូលទឹកចិត្តឲ្យខ្ទើយមកនេះដូចតែគ្នាហ្នឹងឯងហ្នឹងឯងនេះតែដូចតែគ្នាហ្នឹងឯង ព្រោះយើងហើយខ្ញុំទៅឈួតទៅតជាមួយខ្ទើខ្ញុំចាំតមីមេបនហ៊ុនស៊ីណាខ្ញុំទៅតអីមួយខ្ទើនោះតើតាមេបននឹងចេញមកនឹងបានខ្ញុំតហ្នឹងហើយហើយដល់ហើយពួកពួកមីជំទាវមួយយួរ100ហ្នឹងវាចេញទៅទៅគ្រប់ត្រអើយពួកមីជំទាវហើយដល់ពេលខ្ញុំដល់ពេលដល់ពេលខ្ញុំ copy copy ថត screen យកកន្លែងគេ comment ហើយយក profile យាយហ្នឹងយកមកផុសអីចឹងទៅពួកអនឹងវាចូលមក report គេបាត់បាក់ហើយ ធ្វើចាប់តាលេខសក់មួយខែធ្វើធ្វើចាប់តាលេខសក់មួយខែដឹងគេបិទមួយខែអញ្ចឹងអឺដែលខ្ញុំកាន់កំភ្លើងបាញ់យកពី TikTok មកអត់ហ៊ានផុសខ្លាចគេបិទដឹងគេបិទមួយខែអញ្ចឹងកំភ្លើងបាញ់មិនដាច់ TikTok បើនឹងនឹង Facebook លេងចាំមើលលើបង្ហាញមួយទីចោះបង្ហាញមួយទីចិត្តអឺចង់ឃើញទេទេចា សួស្តីសួស្តីទេឆេយ៉ាសួស្តីបងប្អូនតែឥឡូវយើងទៅចែកនេះលេងនេះដូចតាមពិតខ្ញុំអត់ចង់និយាយអីច្រើនទេដោយសារអីដោយសារតែព្រឹត្តិការណ៍នៅនៅអ៊ុយក្រែនចឹងហើយដូចយើងអត់មានអារម្មណ៍នឹងចង់និយាយអីហ្នឹងហើយប៉ុន្តែអស់សំណើចអស់សំណើចឃើញពួកមីពួកមីជំទាវមួយយួរ100ហ្នឹងណា វាចូលខ្ញុំខោឲ្យខ្ញុំខ្ញុំខ្ញុំខោខ្ញុំបាត់ខ្ញុំខ្លាចគេខ្ញុំខ្លាចគេ report account ខ្ញុំហ្នឹងគេជាណានៅតែគេនៅតែគេបាត់គេ report បានអឺនៅគេបាត់តែដែរខ្ញុំចៅគាត់ខ្ញុំថាហើយទៅតបអីជាមួយខ្ទួយនោះខ្ញុំថាចឹងគាត់ថាគាត់មានតបខ្ទួយណាយកមួយជំទាវមួយយួរ100មកផុសមកផុសលេងធ្វើដល់ជំទាវហើយហើយទៅចូលគ្រប់ត្រខ្ទួយខ្ញុំថាអូឯងជួយអ្នកជួយមែន មួយខែធ្វើចតាលិសាំងអត់ការធ្វើកូនម៉ែយ៉ាប់ណាស់កូនឯងអត់អត់អីលុបបាត់ដឹងឯងអានេះហ្នឹងនៅណាចេះអីឯងបាញ់ខ្សែកំភ្លើងអាកំភ្លើងយន្តហងណាអាចង់ក្រោយញ័រហ្មងអញតែវាវាតកូនឯងរំធ្វើគូតងាក់ងក់អត់បានវាអត់ report កូន តាមពិតជំទាវដែរនោះជំទាវ Sophie Anderson ជំទាវដែរតើណាតែខ្លួនឯងខ្លួនឯងជំទាវជំទាវទូទួលមនសិការជំទាវដែលបានមកពី ប្រជាពលរដ្ឋខ្មែរគ្រប់គ្រងជំទាវយើងអត់ចំតិតទេចំទាវអូនអត់ចំតិតទេ ចំទាវគេចំតិតអស់ព្រៃអស់ឈើអស់ដែរចំទាវអូនអត់ចេះចំតិតអត់មានអស់អីទេហ្នឹងហើយ រិនរិនចាសួស្ដីសវណ្ណោពួកខ្ញុំចូលមកនិយាយលេងថ្ងៃនេះក៏អត់មានដូចអត់មានប្រធានបတ်អីសំខាន់ទេបើសិនមានត្រូវរឿងនិយាយនិយាយទៅចែកគ្នាលេងជាមួយបងប្អូនចាអូសម្ដេចបងចេញទៅតានេះសម្ដេចព្រាមកំពុងឡាយដែរខ្ញុំតែកំពុងមើលគាត់ឡាយហ្នឹងសម្ដេចចេញចេញតាណាចេញតាណាតាណា គេបាយបាយហើយអូខេអូគាត់បាយបាយហើយទៅចង់អាទិត្យហ្នឹងគាត់ទៅនេះណូជីកប៉ាគាត់ទៅអាទៅជួបលោកប្រធានទៅជួបលោកប្រធានហ្នឹងហើយទៅជួបលោកប្រធានទៅជួបលោកប្រធាននៅនៅណាណោះអឺមកគេមែនអឺនេះបាទតែតែកំភ្លើងឯងបាញ់តាណាទៅអីក៏ពីតាណាចេះអឺឃើញសូហ្វីម៉ែក្មេកបានឃើញសំណេរមួយដែល ដែលបង្ហាញអំពីទស្សនៈរបស់ប្រជាពលរដ្ឋខ្មែរឈប់ខ្ញុំសូមអានសំណេរនេះមួយជូនបងប្អូនស្ដាប់ហើយសំណេរនេះការយល់ដឹងរបស់កសិករអានេះគឺជាសំណេរមួយរបស់ account កសិករព្រៃភ្នំ ជាសំណេររបស់ខ្ញុំសូមអានសំណេរមួយ របស់ account តាក់ស្គាល់ខ្ញុំឬក៏កំភ្លើងអត់ឬអត់ឬអត់សាហាវណាសូហ្វីបាញ់សាហាវសាហាវឡើយហើយបាញ់ខ្ញុំសូមអានសំណេរមួយជូនបងប្អូនស្ដាប់ណាសំណេរនោះគឺជាសំណេររបស់ ការយល់ឃើញរបស់កសិករព្រៃភ្នំកសិករក្រោយពេលមានការវាយលុកពីសំណាក់ប្រទេសរុស្ស៊ីក្រោមបញ្ជារបស់លោកពូទីនមកលើជំរំកងទ័ពតាមតំបន់និងទីក្រុងមួយចំនួន ក្នុងប្រទេសអ៊ុយក្រែនដែលគេហៅថាការឈ្លានពានខ្ញុំ សង្កេតឃើញ ថាពួកមនុស្សដែលមានបុណ្យស័ក្តិពីលោកហ៊ុនសែននិងក្រុមព័ត៌មានលើកជើងរបស់ក្រុងភ្នំពេញ ខំយករឿងការមិនបញ្ជូនទ័ពពីសំណាក់ប្រទេសលោកខាងលិចឬហៅថាលោកសេរី មកជួយអ៊ុយក្រែនថាមេ ដឹកនាំនឹងពលរដ្ឋអ៊ុយក្រែនរងាឯកោត្រូវគេបោះបង់ចោលដែលនេះជាកំហុសនៃមេដឹកនាំថ្មី របស់អ៊ុយក្រែន ទៅឈោងចាប់លោកសេរីបោះបង់រុស្ស៊ីចោលការឃោសនាបែបនេះ ពួកគេមានបំណងបំភ័យពលរដ្ឋខ្មែរថា កុំចង់ទៅឈោងចាប់ពួកលោកខាងលិចពេលយើងមានទុក ពួកអស់នោះទុកយើងចោលឲ្យឯកោដោយករណី នៅ អាហ្គានីស្ថាន ថ្មីថ្មីនេះនិងនៅអ៊ុយក្រែនពេលនេះ បំណងរបស់ពួកគេគឺឲ្យពលរដ្ឋខ្មែរត្រូវបន្តរស់នៅ ក្រោមដំបូលសន្តិភាព ក្នុងភ្នោខ្មោចនេះតទៅទៀតដោយក្តីអស់សង្ឃឹមពីណាគេទៅសេអឺកសិករព្រៃភ្នំ ខ្ញុំចង់ចូលរួមបញ្ចេញការយល់ឃើញខ្លះៗចំពោះសង្គ្រាមមួយឆាវនៅអ៊ុយក្រែននេះលោកពូទីនដឹងច្បាស់ណាស់ថានេះជាទង្វើឈ្លានពានលើប្រទេសអធិបតេយ្យនិងឯករាជ្យមួយ ដែលនឹងទទួលការថ្កោលទោសពីពិភពលោកដែលគាត់ត្រូវតែធ្វើដើម្បីបំបត្តិបំបាក់ស្មារតីមេដឹកនាំថ្មីនិងពលរដ្ឋអ៊ុយក្រែនកុំឲ្យងាកចេញទៅរកលោកលោកសេរី គាត់ស្គាល់អូនវាចំទីសាធារណៈដែលមាន ប្រជាពលប្រជាជនធម្មតារស់នៅទេគាត់វាតែទីតាំងយោធាដើម្បីកុំឲ្យជាប់ចោតបាត់អ ுக ្រិតបាត់អ ுக ្រិតកម្មសង្គ្រាមនិងប្រឆាំងមនុស្សជាតិដែលទោសនេះធ្ងន់ណាស់គាត់យកលេសថាគាត់វាយការពារទីតាំងដែលគាត់បាន ទទួលស្គាល់ឯករាជ្យផ្ដាច់ខ្លួនពីអ៊ុយក្រែនហើយដែលពួកយោធាអ៊ុយក្រែនចង់ទៅវាយយក មុននឹងសម្រេចវាយលោកនេះពូទីនបានពិគ្រោះយោបល់សពគ្រប់ជាមួយក្រុមជំនាញយោធាច្បាប់ច្បាប់និងសេដ្ឋកិច្ចព្រោះគាត់ដឹងថាលោកសេរីនឹងដាក់តនកម្មលើរបបគាត់ តែគាត់បានត្រៀមនឹងទទួលរួចហើយឲ្យតែបានបំបាក់អ៊ុយក្រែនមួយប្រាវសិនចំណែករឿងលោកសេរីមិនអាចមិនជូនតបដោយផ្ទាល់ទៅជួយអ៊ុយក្រែនបាន គេមានមូលហេតុរបស់គេ នោះគឺអ៊ុយក្រែនមិនទាន់ក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការ NATO និងសហសហភាពអឺរ៉ុបនៅឡើយទេ បើអ៊ុយក្រែនបានក្លាយជាសហ ជាសមាជិក NATO អាមេរិកនិងសម្ព័ន្ធមិត្តបញ្ជូនកងទ័ពមកភ្លាម មានប្រទេសជាច្រើន ដែល មាន ព្រំដែនជាប់រុស្ស៊ីហើយបានក្លាយទៅជា សមាជិក NATO ហើយរុស្ស៊ីមិនហ៊ានប៉ះពាល់សំបីប៉ុនសរសៃសក់មានដូចជាណ័រវេហ្វ្រាំងឡង់ប៉ូឡូញ ឡាត់ឡាត់ហ្វាលីតលីតូណាអេអេអេសណាជាដើមព្រោះមានកងទ័ពអាមេរិកបានដាក់ពង្រាយនៅតាម ប្រទេសទាំងនេះទៅហើយខ្ញុំសូមលើកយក ប្រទេសដែលណូវេមួយមកបញ្ជាក់ជូនណូវេជាប្រទេសតូចមួយ មានប្រជាពលរដ្ឋប្រមាណ5លាននាក់មានព្រំប្រទល់ ភាគខាងជើង ជាប់រុស្ស៊ីហើយមាន ទំនាស់ដែនសមុទ្រជាមួយរុស្ស៊ីជាប់រហូតមកបើណូវេមិនមែនជាសមាជិក NATO ហើយបើណូវេចង់កំទេចណូវហើយបើ NATO ចង់កំមិនមែនជាសមាជិក NATO ហើយបើរុស្ស៊ីចង់កំទេចណូវេនេះវាងាយជាងបកចែកទៅទៀតបើគ្រាន់តែបញ្ជូនប្រជាជនរុស្ស៊ីមកនោមដាក់ប្រជាជនណូវេក៏លួងស្លាប់អស់ដែរ តែរុស្ស៊ីមិនដែលហ៊ានប៉ះណូវេទេព្រោះ NATO នៅពីក្រោយ តែយ៉ាងណាត្បិតគេមិនបញ្ជូនទ័ពទៅ ជួយវាយក្នុង ប្រទេសអ៊ុយក្រែនតែគេបញ្ជូនគ្រឿងសម្ភារៈយោធា ជំនួយមនុស្សធម៌និងសម្ភារៈពេទ្យច្រើនណាស់ដល់អ៊ុយក្រែនបន្ថែមលើនេះគេនាំគ្នាថ្កល់ទោសនឹងកំពុងដាក់ទណ្ឌកម្មយ៉ាងចាស់ដៃលើប្រទេសរុស្ស៊ីដើម្បីឲ្យពូទីន បញ្ឈប់មហិច្ឆតាឈ្លានពាននេះការដាក់តនកម្មនេះមិនស្រាលដោយពួករបបដាច់តាមបកស្រាយបំភ្លៃនោះទេ គេគៀបតតែរស៊ីថប់ដង្ហើមហើយគេបញ្ហើយគេបញ្ជាសង្គ្រាមបង្ហូរឈាមបានទៀតផងរឿងដែលអ៊ុយក្រែនមិនទៅមិននៅអ៊ុយក្រែននៅមិនទាន់ក្លាយជា សមាជិកពេញសិទ្ធិរបស់ NATO និងសហភាពអឺរ៉ុបនេះមិនមែនជាកំហុសរបស់អាមេរិកអឺរ៉ុបនិង NATO ទេ គឺកំហុសរបស់ពលរដ្ឋអ៊ុយក្រែនខ្លួនឯងដែលងក់ដែលលងលក់ក្នុងសុបិនបោកប្រាស់របស់អ្នកនយោបាយ ដែលស្និទ្ធនឹងរុស្ស៊ីពួកគេបានបោកថា នៅជាមួយរុស្ស៊ីស្រណុកសុកស្រួលរស់សុខរស់ក្នុងសន្តិភាពរុស្ស៊ីស្រឡាញ់អ៊ុយក្រែនណាស់កុំទៅពាក់ព័ន្ធជាមួយពួកសេរីលោកសេរី ពួកនោះអាក្រក់បោកប្រាស់មិនស្មោះត្រង់ឡាក់ គិតទៅតាំងពីបំបីខ្លួនចេញពីសហភាពសូវៀតមកអុយក្រែននៅតែលួងក្នុងសុបិនបោកប្រាស់នេះហើយត្រូវរស់ក្នុងភាពទុនខ្សោយទាំងសេដ្ឋកិច្ចនិងយោធាបាននិយាយអំពីគ្រឿងសពាវុធវិញមានតែអាវុធសាលពីសម័យសូវៀតរហូតដល់ពេលបច្ចុប្បន្នគឺតំបន់គ្រីមៀត្រូវរុស្ស៊ីកាត់ផ្ដាច់យក ទៅពលរដ្ឋអ៊ុយក្រែនភ្ញាក់ខ្លួន ហើយរើសយកមេដឹកនាំថ្មីវ័យក្មេងដែលបានតាំងចិត្តការពារទឹកដីមេដឹកនាំនេះ បានខំព្យាយាមបោះដៃសុំចូលទៅជាមួយ NATO និង សហភាពអឺរ៉ុបតែត្រូវពូទីនតាមធ្វើបាបរហូតដល់ពេលនេះពលរដ្ឋអ៊ុយក្រែនដឹងពីសារធាតុមហាមិត្តទេវតាដែលថាស្រឡាញ់អ៊ុយក្រែនផ្ដល់សន្តិភាពឲ្យអ៊ុយក្រែន គាំពៀអ៊ុយក្រែនតែងាកមកមិនបានងាកចេញមិនបានងាកបន្តិចវាយប្រាវវារៀងយឺតពេលបន្តិចទៅហើយបើចង់តដៃគេមានអាវុធទំនើបឯណាមានយន្តហោះចម្បាំងឯណាមានរថក្រោះទំនើបឯណាបើខ្លួនលងក្នុងសបិនថារុស្ស៊ីល្អនឹងខ្លួនរហូតមកមិនបានពង្រឹងយោធាអ្វីសោះនោះ ឃើញរឿងនេះយើងមើលកម្ពុជាយើងវិញពលរដ្ឋខ្មែរត្រូវគេបោកប្រាស់ឲ្យលងក្នុងសុបិនបន្តទទួលយក មេដឹកនាំដែលរណបបរទេសឲ្យបន្តដឹងគុណយួនកុំកុំរើខ្លួនឲ្យសោះប្រយ័ត្នខូចសន្តិភាពឡាក់តែ វាសនាកម្ពុជានិងពលរដ្ឋខ្មែរមិនខុសពីអ៊ុយក្រែនឡើយបើមិនព្រមរបស់ខ្លួនចេញពីនឹមរបបអាណា អាណាព្យាបាលបរទេសនេះថ្ងៃថ្ងៃណាមួយ យួនផ្ដាច់ទឹកដីខ្មែរធ្វើអ្វីមិនបាន បើខ្មែរហ៊ានក្អកគេវាយប្រាយព្រោះខ្មែរកម្លាំងខ្សោយដូចអ៊ុយក្រែនគ្មានអាវុធគ្មានយោធាខ្លាំងយោធាខ្មែរចេះតែវាយខ្មែរឲ្យបែកក្បាលនិងរាំម៉ានីសនតែប៉ុណ្ណោះស្រាប់ទៅពួករណបរបស់ក្រុងភ្នំពេញឆក់យកករណីអ៊ុយក្រែននេះមកបំភ័យពលរដ្ឋខ្មែរហើយលួងឲ្យពលរដ្ឋខ្មែរបន្តទ្រាំរស់ក្នុងសុបិនបោកប្រាស់នេះតទៅទៀត។ ពួកគេមិនបានចោទថារុស្ស៊ីខុសឬធ្វើអាក្រក់ទេ គេបែរជាថាលោកសេរីអាក្រក់ទៅវិញ វាហាក់ដូចជាគេកំពុង បន្ទោសលោកសំរងស៊ីថាជាអ្នកធ្វើឲ្យអ្នកស្នេហាជាតិជាប់គុកតែ អ្នកធ្វើទុកបុកម្នេញនឹងចាប់ពលរដ្ឋដាក់គុកបែរជាគ្មានទោសនិងជាមនុស្សល្អទៅវិញអានឹងវាមិនខុសអីគេថាពួកអាមេដឹកនាំជនផ្ដាច់ការណាដែលថា គេធ្វើសពបែបយ៉ាងដើម្បីការពារសន្តិភាពតែវាប្រើពាក្យថាការពារសន្តិភាពបានន័យថាប្រទេសវាគឺជាប្រទេសដែលកំពុងគ្មានសន្តិភាពចង់ឲ្យបានវាការពារសន្តិភាពវាស្មើនឹងពាក្យនឹងបងប្អូនពួកពួកពួកសន្តិភាពវាវាជាសន្តិភាពคล้ายคล้ายអញ្ចឹងវាថាចេះវាសុខចិត្តសម្លាប់មនុស្សធ្វើម៉េចឲ្យមានសន្តិភាពមិនខុសពីហ៊ុនសែនប្រមាណទេហ្នឹងអរគុណច្រើនសូហ្វីចានេះសំណេររបស់លោកអៀចនាហ្នឹងហើយ ហ្នឹងហើយអត់ខុសហ៎ហ្នឹងហើយវេកអនឡាញបកកែសេមែនដល់ចង់ហួយគេងហ្នឹងណារៀបសួររៀបសួរមួយគេហ្នឹងបងប្អូនខ្ញុំអានមកប្រើមិញអភិស្ងាពីរដងខ្ញុំមួយនេះយើងនិយាយរឿងភ្លឹងទៀនបន្តិចតោះមានបងប្អូនខ្លះគាត់នៅច្រឡំណា គាត់ច្រឡំមាន comment បងប្រុសមួយខ្ញុំទៅសេខ្ញុំយករូបថតខ្ញុំយកផុសហើយខ្ញុំប្រៀបធៀបប៉ុន្តែអ្វីខ្ញុំផុសរូបថតហ្នឹងខ្ញុំចង់ប្រៀបធៀបហើយខ្ញុំចង់ឲ្យមើលសំណេរបើអ្នកគាត់គាត់មើលសំណេរគាត់មើលតែរូបថតគាត់សរសើរតែរូបថតហ្នឹងឯងតាមពិតអ្វីដែលខ្ញុំផុសហ្នឹងគឺខ្ញុំបង្កប់អត្តន័យក្នុងហ្នឹងចង់ឲ្យមើលសំណេរឲ្យយល់ពីអត្តន័យគាត់អត់យល់ហ្នឹងហើយអឺគាត់ចង់និយាយថាភ្លើងទៀនហ្នឹងកុំឲ្យ មិនទេតែមើលម្ដងទៀតភ្លេចណាចង់របៀបថាកុំអោយគាត់យល់ខុសណាគាត់យល់ខុសថាកុំឈូឆតាមគេរបៀបចឹងហ្នឹងហើយគាត់អត់យល់ថាភ្លើងគាត់យល់ថាគាត់គ្រប់គ្រងសង្គ្រោះជាតិពួកយើងគ្រប់គ្រងសង្គ្រោះជាតិដូចគ្នាប៉ុន្តែដូចយើងបានឧទាហរណ៍ខ្ញុំបានឧទាហរណ៍ស្រាប់ចឹងឡានសង្គ្រោះជាតិកំពុងតែខូចអញ្ចឹងទេកំពុងតែជួសជុលឡានអញ្ចឹងហើយបើសិនជាមានឡានទៀនមកឡានភ្លើងទៀនមក នឹងទៅគោលដៅយើងតែមួយគោលដៅយើងតែមួយអញ្ចឹងក៏ឡើងឡើងភ្លើងទៀនសិនទៅគេយកយើងទៅដល់គោលដៅតែមួយដូចគ្នាទេចាចង់និយាយអញ្ចឹងណាប៉ុន្តែគុណអ្នកខ្លះគាត់អត់យល់ដល់ពេលអត់យល់អញ្ចឹងបាក់បញ្យល់ចាវាគាត់មានគំនិតថាយើងនឹងបោះបង់សង្គ្រោះជាតិចោលអីចឹងណាហ្នឹងហើយតែយើង មានបោះបង់សង្គ្រោះជាតិណាមែនមែនគាត់មិនយល់ទៅជួនកាលគាត់ព្យាយាមធ្វើមិនយល់ទៀតហ្នឹងហើយ អឺយកខ្ញុំនេះម៉ោង9យប់ហើយយូកាគ្នាអត់យល់មែនម៉េចខ្មែរគ្នាអត់យល់មែនអត់យល់ពួកអីខ្ញុំមិនដូចគ្នាចឹងដែរខ្ញុំក៏គ្រប់គ្រងសង្គ្រោះជាតិខ្ញុំក៏ចង់ចង់ដូចថា សង្គ្រោះជាតិអត់មានបានខុសអ្វីទេណាសង្គ្រោះជាតិយើងសង្គ្រោះជាតិនឹងហើយមានមានពលរដ្ឋគ្រប់គ្រងជាច្រើនហើយហើយអាការវារវារំលាយសពបែបយ៉ាង ហ្នឹងហើយវារំលាយសពបែបយ៉ាងគឺដោយសារតែគណិតកុំមុនីវាចេះតែចោតចេះតែចោតរកលេសដើម្បីចាប់ដាក់គុកដើម្បីរំលាយនឹងឯងហើយបើសិនជាគេរំលាយបើសិនជាគេអានឹងជារឿងរបស់គេបណ្ដៃយើងនៅតកន់សូសង្ជាតិយើងនៅតវ៉ាទាមទាររកសង្គមជាតិមកវិញណាហើយខ្ញុំនឹកឃើញអញ្ចឹងនឹកឃើញថាខ្ញុំនិយាយជាទូទៅនឹកឃើញថាចុះបើសិនជាអញ្ចឹងវារំលាយសង្គ្រោះជាតិដល់សង្គ្រោះជាតិអត់ខកចខៃអត់ទេហើយវាមិនឲ្យសង្គ្រោះជាតិចូលវិញទេអញ្ចឹងចេះតែធ្វើតាមវាទៅ អត់រំលាយសង្គ្រោះជាតិអត់ឲ្យសង្គ្រោះជាតិចូលវិញទេអញ្ចឹងយើងវាអនុញ្ញាតឲ្យបង្កើតគណៈបកកើតគណៈបកយើងគ្រប់គ្រងគណៈបកផ្សេងដល់គណៈបកផ្សេងឧទាហរណ៍ឈ្នះអីចឹងទៀតទៅដល់ឈ្នះទេវារំលាយទៀតវិញទៀតបង្កើតទៀតអញ្ចឹងមកជីវិតតកូនតចៅខ្មែរហ្នឹងដើរតាមគោលនយោបាយយួនបោកប្រាស់បរទេសតែរហូតចឹងទៅបង្កើតតែរហូតចឹងទៅឲ្យតែរហូតចឹងទៅបង្កើតតែរហូតចឹងទៅដូរតែរហូតចឹងទៅអញ្ចឹងវាអត់វាអត់អត្តន័យវាអត់ន័យនេះជាតបតៃផ្ទះបាញ់ហ្នឹងណា ក៏ចាហាវម៉េចធម្មតាតាមចាំឲ្យគ្នាអូនណានៅឆ្ងាយម៉េចចាំបើជាប្រជាទៅប្រទេសដូចគេដូចឯងឥឡូវមើលម៉ៃពេកនៅក្នុងប្រទេសអាល្លឺម៉ង់យើងនៅឡើងមក30ឆ្នាំជាងណាដែលឃើញថាតែអាប្រទេសអាល្លឺម៉ង់វាបង្កើតគណៈបកដូចណាដល់ខែដល់បឹងដល់ដល់ដល់ខែដល់បឹងដល់ទៀនដល់ជុំដល់ដល់ដល់ខែក៏ទៅឃើញដុះផ្សិតវាអត់មានអាគណៈបកគេប៉ុណ្ណានៅតែប៉ុណ្ណឹងណា អានេះស្រុកខ្មែរដល់ខែដល់ឆ្នាំនិយាយពីគណៈបកដោះដូចផ្សិតហ្នឹងហើយចាប់អញ្ចឹងទៅអាលាអញ្ចឹងទៅបង្កើតគណៈបកផ្សេងទៀតណាបង្កើតអារំលាយបង្កើតរំលាយបង្កើតពីឈួតផ្ទះបាញ់សិតតែអាពេលអ្នកនយោបាយផ្ទះបាញ់ណាអាពួកអហ៊ុនសែនចង់និយាយពួកអហ៊ុនសែនអាពីស្ទើរតែផ្ទះបាញ់យ៉ាវាមិនណែអាណាគណៈបកឲ្យបង្កើតឲ្យបង្កើតអាអត់មានគេគ្រប់គ្រង8 5000នេះហ្នឹងគេបង្កើតគណៈបកចិត្តបង្កើតគណៈបកដើម្បីយកទៅចូលរួមបោះឆ្នោតស្អីយ៉ាង វាកពិពួកអាពិពួកអាកពិអស់ហ្នឹងតែពួកអាកពិណាសួស្តីសួស្តីអ្នកមកក្រោយក្រោយសួស្តីតាមប្រសូហ្វីមិនចង់និយាយណាតែនៅហៅមិនហើយនេះខ្ញុំនៅហៅឈឺមិន ថ្ងៃនេះយើងមកទៅចែកនេះលេងតាមពិតយើងអត់យើងអត់ចង់និយាយអីទេភាសាយើងមើលឃើញអាសោកនាសកម្មនៅអ៊ុយក្រែនហ្នឹងប៉ុន្តែយើងចេញមកទៅចែកនេះលេងដើម្បីប្រឡប់កុំឲ្យយើងតក់ស្លុតពេកណាពីនោះលេងទៅដើម្បីគេស្គាល់ផេកពីនោះលេងដើម្បីប្រឡប់ប្រឡប់ទៅណាអឺប៉ុន្តែណាភ័យឲ្យដឹងមកចេះឥឡូវហ្នឹងពួកពួកនៅពួកខាងរបបក្រុងភ្នំពេញនឹងវាថាមកចេះវាចាក់ឱកាសហ្នឹងណា វានិយាយបំភ្លៃវាថាឃើញទេពួកអាសរីកុំឲ្យកុំឲ្យយើកុំឲ្យពលរដ្ឋខ្មែរហ្នឹងមកគ្រប់គ្រងពួកលោកសរីឃើញដល់ពេលមានទុកឥឡូវមើលណាទីហោអ៊ុយក្រែនឃើញគេអត់អត់ព្រមលើកតបចូលទេគេមិនលើកតបចូលមែនដោយលោកចនាគាត់បានសរសេរអញ្ចឹងប៉ុន្តែគេមានការឧបត្ថម្ភណា មានតាំងពីសម្ភារៈពេទ្យមានតាំងពីស្បៀងតាំងអីសពបែបយ៉ាងជួយគុំច្រែងគ្រប់គ្នាតើគេមិនមែនណាលើកតបចូលទេទៅប្រើប្រើណាតបទោសទៀត យ៉ាដោយសារហេតុអីបានគេមិនលើកចូលភ្លាមភ្លាមដោយសារតែអ៊ុក្រែនមិនទាន់ជាសមាជិករបស់ NATO ហើយណាមួយមែនគេគេគេគេនៅគេនៅបណ្ដៅអាអាពូទីនសិនគេនៅបណ្ដៅគេនិយាយជាមួយសិនហ្នឹងហើយគេនៅបណ្ដៅគេនិយាយមកថាយើងគេនិយាយស្ដាប់ឥឡូវគេបញ្ជូនទៅអាឡម៉ង់បញ្ជូនរៀបចំបញ្ជូនតបទៅនេះដាក់ដាក់ដាក់អាក្រោះដៃទៅណាពួកអី តែគេព្រួតគ្នាដាក់ហ្នឹងគេនេះគេមិនគេមិនថាពួកអស់ហ្នឹងវាចូលចិត្តនាំនេះចូលមកនិយាយបំភ្លឺការពិតណាពួកអស់ហ្នឹងវាចូលចូលចិត្តនាំនេះនិយាយអីអ្វីដែលមិនពិតណានិយាយអាបំភ្លឺវាបំភ្លឺវាបំភ្លឺពលរដ្ឋខ្មែរសាពួកបំភ័យហ្មងនិយាយចេញមកនិយាយបំផិតបំភ័យឲ្យឲ្យឲ្យខ្មែរហ្នឹងនៅទ្រាំចឹងតទៀតទៅ ចេះខ្មែរទ្រាំបានវាទ្រាំទៅវាអ្នកមានលុយវាមានលុយរាប់លានវាមានស៊ីឆ្អែតដីឆ្អែតវាមានវិឡាវាមានឡានជិះវាគេវាវាចេះទៅបានអាយើងក្រលហេមលានយើងណាបើយើងទ្រាំបានទ្រាំទៅមានណាមានណាបាជំនួសគាត់គាត់អ្នករងគ្រោះតែយើងមិនរងគ្រោះជំនួសគាត់ណាហ្នឹងហើយ ឥឡូវឥឡូវមានអីមានមានអីពលរដ្ឋខ្មែរជួនកាលការយល់ដឹងរបស់គាត់មានកម្រិតណាអ្នកដែលគាត់អត់បានតាមដានព័ត៌មានជួនកាលគាត់ជឿបើអ្នកគេបានតាមដានព័ត៌មានគេអត់ជឿទេពួកគេបានមើលព័ត៌មានដែរគេមិនមែនចាំឲ្យគេនិយាយកុហកបោកប្រាស់គេបានទេមើលបានអ្នកមើលអ្នកអត់មើលបានមើលមើលខ្មែរយើងភាកច្រើនគាត់អត់មានសមត្ថភាពទិញទេលហ្វូនមាន Facebook មានអីមើលទេអ្នកក៏គ្មានសមត្ថភាពទិញកាតមើលផងយ៉ា អីឯងកុំនិយាយចឹងប៉ុន្តែអភិឯងកុំនិយាយចឹងសង្គ្រាមនៅតាមតាមមើលទៅព្រោះអីហ៊ុនសែនគេថាគេគឺជាមេដឹកនាំគឺគេទំទទួលបានឯងអញមេដាក់មេដៃកលាំងបាំងសន្តិភាពមើលទៅសង្គ្រាមនៅអ៊ុក្រែនហ្នឹងបើសិនជាហ៊ុនសែនមិនទៅដោះស្រាយប្រហែលជាបញ្ចប់ទេមើលទៅហ្នឹងមកប្រហែលតើតែអញ្ជើញហ៊ុនសែនទៅឯងមើលទៅក៏អីណាព្រោះអីទំទទួលបានអាមេដៃកលាំងបាំងសន្តិភាពផង ដើម្បីបញ្ជាក់ពីអាយុស្រាយណាតើហ៊ុនសែនទៅរកដំណោះស្រាយមិនបានព្រោះទឹកមាត់ហ្នឹងហើយព្រោះទឹកមាត់ស្រាយមនុស្សកាន់អំណាច40ឆ្នាំណាលោជាងគេអឺចាហ្នឹងហើយគាត់ហ៊ុនសែនទៅធ្វើការចរចាបញ្ឈប់ការបាញ់គ្នាអញ្ចឹងអត់ចប់ទេយុទ្ធសាស្ត្រឈ្នះឈ្នះចុះហ៊ុនសែនប្រាប់ទៅកូរ៉េកូរ៉េតើហ៊ុនសែនប្រាប់ទៅកូរ៉េខាងជើងខាងបូងឯណា ថាបើចង់បានសន្តិភាពនៅកម្ពុជាណាពលរដ្ឋក៏នៅទៀមទាការពារសិទ្ធិការងារក៏យកក៏ក៏ប្រើក៏ប្រើសន្តិសុខទៅឲ្យធាក់ក៏ឲ្យទៅធាក់ពលរដ្ឋទៅឲ្យធាក់ស្រីស្រីដែរក៏ប្រើយុទ្ធសាស្ត្រអញ្ចឹងអញ្ចឹងបញ្ហាបាញ់គ្នានៅរុស្ស៊ីនិងអ៊ុក្រែនណាបើมันមានការចរចាស្វែងរកដំណោះស្រាយពីហ៊ុនសែនទេប្រហែលជាមិនចប់ទេអញ្ចឹងគេមិនឲ្យមេដៃកលាំងបាំងទៅហ៊ុនសែនទេ មកបាយដើម្បីបញ្ជាក់អំពីមេតអីកលាំងបាំងហ្នឹងតើហ៊ុនសែនទៅទៅដោះស្រាយនេះលំអស់ចង់ច្រមុះហ្មងចិត្តមានរៀបធំអីចិត្តបានរៀបហ៎ជំរាបសួរព្រះរាមបងព្រៀបអ៊ីនម្ចាស់បងព្រៀបអ៊ីន សុខទុក្ខយ៉ាងណាដែរម្ចាស់បងនឹកម្ចាស់បង ដល់ហើយខាន់ជួបម្ចាស់បង3 3ឆ្នាំហើយមិនដឹងជាសុខទុក្ខយ៉ាងណាទេម្ចាស់បងព្រៀបអ៊ីន ម្ចាស់បងព្រៀបអ៊ីនអើយអឺជំទាវកូនសូហ្វីអាដសុនជាប់ចាក់តាល័យស័កមួយខែទៀតហើយចូលចូលបន្ទុំស្បែកធ្វើចាក់តាល័យស័កមួយខែទៀតហើយ ដោយសារយករូបមីជំទាវមកយួរមកយួរ100ដង នោះយកមកបង្ហោះឈ្មោះឈ្មោះម៉ូលីស្អីគេស្អីគេសេខាម៉ូលីនឹងបាននេះថាម៉េចទេ ជំទាវហ្នឹងគាត់តាមដៅជាមួយពុនហ៊ុនសែនណាពួកកាក់ពួកកាក់ក្បាលក្រហមគ្នាអត់ទេចាអរគុណយ៉ាព្រាមបងមិនទៅជាឆ្លើយចាអញ្ចឹងព្រាមបងព្រាមបងព្រាបអ៊ីនលើមិនចេញចាអញ្ចឹងព្រាមបងមានអីចេញលេងមិនបងប្អូនថ្ងៃនេះចេញលេងបងប្អូនចេញលេងមកចេញលេងធម្មតាហ្មងមានអីចេញលេងបងប្អូនលេងមករួមលេងមួយលេងអ่ะអ่ะពីជួយស្ដាប់បត់ មិនតែពលរដ្ឋគេកំពុងកំពុងរងទុកវេទនាគេកំពុងសែកទៅហោយំអញ្ចឹងយើងច្រៀងមិនទេណាអឺម៉ៃពេម៉ៃពេគេគេយើងយើងគាត់នេះដូចណាដូចក្នុងមុនអញ្ចឹងអារឿងអាផ្ទុះកូវីដដំបូងហ្នឹងហើយអាគេស្លាប់ច្រើនឯងច្រើនចេញឯងចេញរៀងចេញជ្រៀងចេញរស់អត់បានគេគេយើងក៏យើងអញ្ចឹងគេស្លាប់យើងអង្គុយយកមួយគេមិនយើងក៏មានបញ្ហាដែរតា ឆ្លោះមួយលោកតារឿងហ្នឹងអាញ៉ាំកាហ្វេទៅបងចង់ស្រិលអូញ៉ាំកាហ្វេយប់ហ្នឹងមិនបាច់គេងទេអូនសំឡាញ់ឲ្យបងញ៉ាំកាហ្វេហ្នឹងយប់ហ្នឹងមិនបាច់ទេប្រជុំលោកតាបុតលោកតាបុតណាគាត់ចង់ចូលហ្មងពេកចេញលេងខ្ជិលចាស់អឺអត់ទេវាញ៉ាំលេងញ៉ាំលេងញ៉ាំលេងតែលោកប្អូនណា លឹងលឹងណាយនោះចា ចាលឹងដែរលោកបងទៅចាបាទមកអចាញ់លេងខ្ជិលស្រីវសៀណាខ្ជិលសៀណាអឺធ្វើមកចុះឥឡូវយើងចាញ់រាល់ថ្ងៃហើយអូយព្រាមបង មិនក៏អត់អត់ឲ្យអត់ឲ្យម្ចាស់អូនមានសក្តីសុខចេញមកទៅចែកលេងគ្រឿងលេង ផងឯងព្រាមបង ឬ មួយឲ្យតែនយោបាយនយោបាយសតតែព្រាមបងអញ្ចឹងជាជាមេបនហ៊ុនសេណាតទៀតលើនឹងតែអត់សែជាមេបនហ៊ុនសេណាតតែអត់សែឥឡូវកំរៀងចង់ដងតែអត់សែជាមានព័ត៌មានថ្មី ទេបងអូនម៉ាក់ក្មេក ព័ត៌មានមានបងមានក៏ប៉ុន្តែថ្ងៃនេះខ្ញុំអត់ចង់និយាយទេចាំចាំស្អែកបងព័ត៌មានវាមាន ណាតកតងនឹងរឿងព្រឹត្តិការណ៍នៅស្រុកខ្មែរប៉ុន្តែដោយសារខ្ញុំដោយសារខ្ញុំឃើញព្រឹត្តិការណ៍នៅអ៊ុក្រែនហើយខ្ញុំមានភាពរន្ធត់ណាខ្ញុំឃើញរូបភាពមួយអញគេបើករថក្រោះហ្នឹងទៅបើកបើកទៅសកត់ឡាននឹងបុកឡាននឹងកំតិចយកហ្មង យើងមានភាពតក់ស្លុតយើងឃើញអាសោកវិនិស្សកម្មសង្គ្រាម ការបាញ់កំតិចទៅលើផ្ទះ ទៅលើដូចថាមើលទៅរូបភាពយើងនេះណាយើងយើងរំធត់ណាឈ្មោះថាសង្គ្រាមវាមិនដែលល្អឯការនិរិះព្រាត់ប្រាសណាការការបំផ្លិចបំផ្លាញអញ្ចឹងវាមិនដែលល្អទេអញ្ចឹងយើងមានតែថាសូមបន់ស្រន់សូមឲ្យ សង្គ្រាមនោះបញ្ចប់ទៅហើយរូបភាពមួយទៀតយើងឃើញប្រជាពលរដ្ឋរុស្ស៊ីនោះបានចេញមកណានៅចំកណ្ដាលទីក្រុងមូស្គូនឹងទៀមទាសូមឲ្យមេដឹកនាំរុស្ស៊ីនឹងពូទីនក្លាឌីមៀនឹង បញ្ឈប់ជាបន្ទាន់នៅការបង្កសង្គ្រាមទៅលើ ប្រទេសអ៊ុក្រែននឹងហើយអឺពូទីនខ្លាឌីមៀនឹងគាត់យកលេសថាគាត់លើកតបវាយចូលអ៊ុក្រែននឹងដើម្បីការពារពលរដ្ឋនៅអ៊ុក្រែន ឬក៏គាត់ការពារទៅលើ រដ្ឋដែលផ្ដាច់ខ្លួនប៉ុន្តែ ជាលេសទេគោលបំណងគឺរុស្ស៊ីឈ្លានពានអ៊ុក្រែនហ្នឹងហើយ ប៉ុន្តែអ៊ុក្រែនក៏គេបានឆ្លើយណាវិញពលរដ្ឋអ៊ុក្រែនក៏ដូចជាមេដឹកនាំអ៊ុក្រែនគេក៏បានឆ្លើយតបទៅរុស្ស៊ីវិញដែរគឺពួកគាត់មិនចោះចាញ់ទេរហូតប្រធានាធិបតីរបស់អ៊ុក្រែនហ្នឹងគឺបានចេញកាន់កំភ្លើងដើម្បីការពារទឹកដីមិនគុណម៉ែញ៉ាលីងឲ្យលោកតាឯងក៏ចូលមកនៅហាហែមញ៉ាឲ្យឯងញ៉ាឲ្យឯងជុំថាឲ្យមើលវាគាត់ចូលមកនៅនៅនៅនៅចូលមកលើកលើកឡើងហើយ លើកលក់ទឹកលើកឡើងមិនម៉ាក់ម៉ែតឃើញចឹងយប់មីណូណាញញឹមដាងអូននៅស្រុករំដួមិនខ្វះទេរឿងតាមពិតមានមានរឿងច្រើនជាពិសេសរឿងតាក់ទងនឹងបងប្អូនកម្មករ Nagavel ក៏ដូចជារឿង ការកាត់ក្តីរឿងអតបអតញ្ញរឿងអីហ្នឹងអីជាមានជាច្រើនប៉ុន្តែគាត់ថាខ្ញុំផ្អាកមកក្តោបសិនឥឡូវហ្នឹងមក2ថ្ងៃ3ថ្ងៃហ្នឹងគឺថាតាំងពីម្សិលមិញរហូតដល់ថ្ងៃហ្នឹងគឺខ្ញុំទៅតាមដានតែរឿងអ៊ុក្រែនទេហើយនឹងរឿងគឺខ្ញុំតាមដានរឿងអ៊ុក្រែនខ្លាំងមែនទែនខ្ញុំបើកព័ត៌មានតាមមើលមើលមើលប៉ុស្តិ៍លំងផងមើលអញ ZDS ហ៎ភីនៅក្នុង ZDS ផ្សាយខ្ញុំផ្សាយចូលខ្ញុំទៅឃើញខ្ញុំតាមស្ទាប់វិញផងនេះប្រហែលខែនេះគេមកដាក់អាអ៊ីនធឺណិតថ្មីដល់អញ្ចឹងវាដូរខ្សែដល់មិនតាន់ដាក់ហងនេះឯងវាបានមើលផងទូទូមើលតែព័ត៌មាននៅនៅនៅ Facebook ហ៎តែឥឡូវឥឡូវព័ត៌មានសំខាន់ត្រូវមើល Facebook ត្រូវមើលទូរទស្សន៍ព្រោះទូរទស្សន៍អារបស់មើលទូរទស្សន៍ព័ត៌មានម៉ៃខ្ញុំក៏បាត់អត់ទៅណាភ្ជាប់វិញដែរចាំភ្ជាប់វិញ មានមើលទូទៅព័ត៌មានល្អល្អពីពិភពលោកហ្នឹងឯងព័ត៌មានពិតប្រាកដហ្មងចាត្រឹមត្រូវហ្នឹងហើយមើលមើលព័ត៌មានតាមទៅមើលព័ត៌មានផងមើលអីផងចឹងទៅដល់ឲ្យយើងឃើញរូបភាពអាគេបង្ហាញអារូបភាពនៃការជាមួយគេមែនតើរួតអបអីនេះយើងរំធត់ណាណាយើងចង់យើងហើយយើងក៏ជាមនុស្សដែលឆ្លងកាត់សង្គ្រាមដែរចឹងយើងភ័យខ្លាចយើងតក់ស្លុតណាយើងអត់ចង់ឲ្យមានសង្គ្រាមទេសម័យកាលនេះហើយនៅមានសង្គ្រាមចឹងទៀតណា ក៏តើណាពួកអាការពារសន្តិភាពគឺថាអញ្ចឹងហ្មងឲ្យតែនិយាយថាតើវាការពារសន្តិភាព គឺគឺអារបៀបការពារសន្តិភាព វាគឺសង្គ្រាមនឹងឯងហ្មងថោកទៀតចរាប់ចេញមកយើងអត់ចង់ឲ្យមានទេណាលោកប្អូនអត់ឃើញចូលមកគាត់វាយកដោកអាវហ្នឹងឥឡូវវាយឃ្លីយ៉ាងមកទៅមិនលេសជីពីនីអស្លីអវីអូ darf ansuchen. Ruộng ក្នុងព្រៃអ៊ីនធឺណិតប្រធំខ្សោយមែន ក្រោយខ្ញុំចាំរឿងស្រីមុំកើតកូនឬនៅស្រីមុំកើតកូននេះមកចៃមានកូន ខ្ញុំអត់ដឹងផងរឿងហ្នឹងស៊ីមុំកើតកូនអត់ដឹងទេខ្ញុំអត់ដឹងផងអូយអារឿងមេប៉ាមេប៉ាមេប៉ាជីស្រីលេងដៃជាប់គុកគេហ្នឹងខ្ញុំនេះមិនដូចដល់ឥឡូវដូចនេះលេខ្ជិលនិយាយឲ្យគេទៅជាវិរៈជនខាងជីស្រីចាវិរៈបរោះសេះសខាងជីស្រី មានតែវាវីរៈវីរៈបុរសជីជីសេះសទៅសង្គ្រោះជាតិវីវរៈបុវីរៈបុរសចំជាតិជីគេជីស្រីទៅទៅរំដោះទុករំដោះទុកខ្លួនឯងដោះទុកសัตว์ដោះទុកសัตว์តាមពិតអឺ យើងហៅចង់និយាយអឺអភិភិមានឃើញហ៊ុនសែនគេសេសម្ដីមួយបង្ហោះសុំឲ្យរុស្ស៊ីនិងអ៊ុយក្រែនមិនចាប់ចំនួនគ្នាដោយដោយដំណោះស្រាយនៃការចោះចាដោយការចោះចាអើយម៉ៃក្មេងហ៎ អាប្រទេសខ្លួនឯងសំបីតែអាអុកញ៉ាក្រុមក្រុមក្រុមមិនស្ដាប់ផងហ្នឹងហ្នឹងហើយថ្ងៃមុននៅស្ដីឲ្យ គេក្រសួងពាណិជ្ជកម្មឯអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឧស្សាហកម្មឧស្សាហកម្មអូគាត់ហ្នឹងហើយរឿងផ្សេងផ្សេងទាំងអស់ក្រសួងហ្នឹងអត់ត្រូវត្រូវសិតត្រូវស្ដីត្រូវមាត់មហ៊ុនសែនអស់គ្រប់គ្រប់ស្ថាប័នទាំងអស់ឬអត់ធ្វើការពាក់ព័ន្ធគ្នាតកតគ្នានេះ ធ្វើការយ៉ាងម៉េចគេស្ដីឲ្យដែរយ៉ាប់មែនអញ្ចឹងបានថាអញ្ចឹងបានថាណាគេអត់គេធ្វើការគេធ្វើការតាមបញ្ជាអត់មានធ្វើការតាមតាមច្បាប់តាមទម្លាប់អត់មានធ្វើតាមតាមតាមភារកិច្ចរបស់យើងអបថាឥឡូវក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋកសិរដ្ឋកិច្ចរដ្ឋមន្ត្រីស្អីផ្សេងផ្សេងយើងដឹងកិច្ចការរបស់យើងមុខងាររបស់យើងយើងត្រូវតែធ្វើអត់ទេណាអត់ធ្វើលែកខេះលែកខេះលែកខេះឲ្យតើត្រូវមាត់មានបញ្ហាត្រូវមាត់ចាំប្រើធ្វើត្រូវមាត់នឹងចាប់ដើមធ្វើ អានេះគឺថាវាអត់ន័យហ្នឹងខ្ញុំថាអាមេដឹកនាំហ្នឹងវាថាអត់មានណាគេគ្រប់គេគេខ្លាចអានេះគេអត់គ្រប់ណាបើគេគ្រប់គេធ្វើការតាមជំនាញរបស់គេតាមកិច្ចការរបស់គេតែគេអត់គ្រប់ហ្នឹងណាអាដល់គេថាដល់គេសឡុតសឡុតចាប់ដើមរត់សបាញ់ជើងគ្នាអីគេអឺតាមគេយកត្បងមកគោះក្បាលភុះគេគេតាមគេត្រូនត្រូនត្រូនត្រូន ប៉ុណ្ណឹងគាត់ប៉ុនគេមើងងាយគេមើងងាយប៉ុណ្ណឹងហ៊ុនសែនអត់យល់ហ៊ុនសែនអត់យល់សូម្បីតែបន្តិចអាអ្នកគឺក្រោមក្រោមនឹងកិច្ចការរញ៉េរញ៉ៃនឹងបានថាគេមើងងាយហ៊ុនសែនគេអត់គ្រប់ច្បាប់គេអត់គ្រប់ច្បាប់ទេគេខ្លាចហ្នឹងហើយគេខ្លាចគាត់ហ៊ុនសែនប៉ុន្តែអត់គេអត់គ្រប់ចាប់ដើមពួកនោះវាអត់គ្រប់ច្បាប់ទាំងអស់គ្នាហ្នឹងហើយវាបានការងារវាអត់បានអបាយអត់បានអត់ទេអត់ទេកូនចៅហ៊ុនសែនហ្នឹងគេកំពុងតែបញ្ជាក់ប្រាប់ហ៊ុនសែនថា នៅស្រុកខ្មែរវាអត់មានទេច្បាប់ គេពួកនឹងវាចង់បញ្ជាក់ប្រាប់ហ៊ុនសែនអញ្ចឹងគេចាំធ្វើតាមបញ្ជាមាត់ហ៊ុនសែនច្បាប់វាអត់មានអត្តពលអីទេវាចង់បង្ហាញប្រាប់អញ្ចឹងពួកអាកូនចាំអស់ហ្នឹងវាចង់បង្ហាញប្រាប់ហ៊ុនសែនអញ្ចឹងពួកអញ្ចឹងបានថាហ្នឹងហ៊ុនសែនអត់តន់ដឹងខ្លួនអាហ្នឹងហើយគេមើងងាយហ៊ុនសែនពីព្រោះហ៊ុនសែនជាមេដឹកនាំហើយដល់ទៅពួកហ្នឹងវាអត់ធ្វើការតាមច្បាប់វាធ្វើការតាមមេដឹកនាំអញ្ចឹងគេអត់គ្រប់តាមបញ្ជាមាត់គេខ្លាចអានគេខ្លាច គេមិនគោរពបើគេគោរពគេធ្វើការតាមច្បាប់រដ្ឋមិនធ្វើបើមិននិយាយមិនធ្វើអានឹងបានថានឹងអានឹងបានន័យថាគេមើងងាយហ៊ុនសែនពួក CP គឺមើងងាយហ៊ុនសែនឲ្យបានកិច្ចការសម្លេងសម្រាប់បាក់ចឹងឯងតើហ៊ុនសែនចម្រាមសឡុតចឹងគាត់ធ្វើចឹងតែតើសឡុតទៅធ្វើចឹងទៅតែម្យ៉ាងដែរគេមិនគោរពណាជួនកាលម្ដងម្កាលណាអាកូនចៅនោះវាវាវាមកបង្ហាញឲ្យយើងឃើញនៅលើគូចាយ៉ាយើងដឹងតែមិនរាល់ថ្ងៃណាអ្នកទាំងអស់ហ្នឹងក៏ទីថាអូបនសកកាយហ្នឹងគេឆ្លាញ់ហ៊ុនសែន នៅគេគោរពហ៊ុនសែនណាពិតគេគោរពគេខ្លាចណាព្រោះហ៊ុនសែនគឺជាមនុស្សដេរិឆានណាឃាតកហ្នឹងហើយតែកន្លែងហ្នឹងអត់យល់កន្លែងហ្នឹងអត់យល់ហ៊ុនសែនអត់យល់ល្ងងបងថាហ្មងហ៊ុនសែនល្ងងជួយខ្លួនឯងមិនដឹងហ្នឹងហើយឃើញគេឲ្យលំទោនឲ្យលំទោនហ្នឹងគេថាអូគេគោរពគេ ស្រឡាញ់គេញើតគេ ខ្លាចយ៉ាបើពួក CAP ហ្នឹងវាគោរពស្រឡាញ់ឲ្យ គុំនិយាយណាគុំម៉ែគុំសែនណាបើតាមធម្មតាណាអឺប្រសងមិនដែលសាពះប្រសក់ទេប៉ុន្តែសម័យនេះណាប្រសងអោនដាក់ប្រសក់ណាអឺអានឹងឃើញយូរហើយយូរហើយមិនចង់និយាយមិនភ្លេចទេចង់និយាយថាមិនយូរហើយទេសម័យកាលនឹងទេទើបតែសម័យកាលសម័យកាលបងហ៊ុនសែននឹងយូរឆ្នាំហើយចង់និយាយអញ្ចឹងចង់និយាយអញ្ចឹងតែតែយើងឃើញហ្នឹងហើយហ្នឹងហើយតែចង់និយាយអញ្ចឹង ចង់និយាយថាអាច្បាប់ស្រុកខ្មែរមានហើយហ៊ុនសែនជាមេដឹកនាំ40ឆ្នាំហើយហើយតែមានបញ្ហាអ្វីក៏ដោយអត់ទៅមួយមួយចេញមកយំស្រែកសម្ដេចហ៊ុនសែនជួយ ផង បាត់ទឹកបាត់ដីបាត់ព្រៃព្រឹក្សាជួយ ផងតឡាការចេះមួយចេះពីរអយុធធម៌អញ្ចឹងណានឹងគ្រប់កន្លែងទាំងអស់ដែរហើយរឿងកិច្ចការអីក៏ដោយតាហ៊ុនសែនចេញមកចង្អល់ចេញមកប្រាប់ចេញមកអីចឹងអានឹងតាមបានគេធ្វើរត់រត់ដេញជាគ្នាដូចជារឿងអាភៀនរឿងញៀនគ្រឿងញៀនចាប់បានប្រមាណចឹងណាអ្នកណាគេអ្នកសញ្ញាឲ្យចូលចឹង គឺមើលទៅគឺថាអាស្រុកខ្មែរហ្នឹងគឺហ៊ុនសែនហ្នឹងគឺគេអត់ឲ្យតម្លៃហើយកន្លែងហ្នឹងចង់និយាយថាបច្ចៈម្ដងទៀតឧបមាថាឥឡូវនៅក្នុងក្រុមគ្រួសារមួយអូឧបមាថាកូនចៅយើងកូនចៅយើងណាមានសណ្ដាប់ធ្នាប់យើងទៅរៀនទៅសូត្រអត់មានឆ្លើយដាក់អ្នកចិត្តខាងអត់មានចេះស្អីណាគឺថាមានមានមានទ្រព្យនៅស្អែកដោយសារម៉ែឪបង្រៀនបណ្ដៅហើយកូនធ្វើអញ្ចឹងដោយសារកូនស្រឡាញ់ម៉ែឪកូនគោរពម៉ែឪណាហ្នឹងហើយជឿអត់ម៉ែក្មេង ណាអានឹងគឺជាការគោរពនិងស្រឡាញ់ណាហ្នឹងហើយហើយដល់ពេលកូនណាដល់ពេលកូនយើងណាវាទៅវាយវាទៅធាត់វាទៅទាក់ហើយដល់ពេលយើងស្រែកថាណាកូនកុំឆ្លោះគ្នាកូនកុំធ្វើអញ្ចឹងកូនធ្វើអញ្ចឹងអញ្ចឹងចឹងណាអាហ្នឹងហើយដល់ពេលកូនវាអត់ស្ដាប់យើងឯងអាដល់តែម៉ែចេញវាយវាអាហ្នឹងដល់វាយវាថាកុំឲ្យធ្វើអញ្ចឹងទៀតអាហ្នឹងទៅទៅប្រជុំធ្វើអាហ្នឹងបានថាកូនយើងវាអត់គ្រប់យើងគឺវាគឺវាវាខ្លាចយើងខ្លាចយើងវិញអាហ្នឹងក្នុងក្នុងប្រទេសដូចគ្នាអញ្ចឹង ហើយអញ្ចឹងអវត្តថានៅក្នុងប្រទេសហ្នឹងជួរដ្ឋាភិបាលហ៊ុនសែនពាក្យមានមានបនមានស័កមានផ្កាយហ្នឹងធ្វើការតតហ៊ុនសែនហៅមកដូចរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមកម៉ែកពេកហ្នឹងមកស្ដីឲ្យសុកសុកពេកអញ្ចឹងទៅអញ្ចឹងគេមើលមកយើងមើលឃើញថាអូខេហ៊ុនសែនជាមេដឹកនាំដែលមិនល្អដែលធ្វើការអត់ល្អបានការងារសកិច្ចការជាដូចនឹងក្រុមគ្រួសារមួយអញ្ចឹងពេលកូនមានសន្តាប់ធ្នាប់កូនចេះគោរពចាស់ទុំកូននិយាយមានសុជីវធម៌ ណាកូនរៀនបកាយរៀនអីអាហ្នឹងគេទៅសើម៉ែឪថាម៉ែឪបដៅកូនបាន ល្អមែនអត់ណាក្នុងប្រទេសខ្មែរដូចគ្នាអញ្ចឹងណាអ្នកដឹកនាំវាអន់អ្នកដឹកនាំវាអន់អញ្ចឹងឲ្យបានគឺអាកូនចៅហ្នឹងវាឆ្លោះវាកាត់ចាក់គ្នាវាអត់វាវានេះចឹងអាហ្នឹងដូចគ្នាអញ្ចឹងឯងអញ្ចឹងហ៊ុនសែនរាល់ថ្ងៃហ្នឹងក៏មោទនភាពទេគេអត់គោរពស្រឡាញ់ហ៊ុនសែនឯងទេតែគេខ្លាចទេអាពួកមានបនមានស័កហ្នឹងគេខ្លាចហ៊ុនសែនឯងជាងអីទៀត ខ្លាចជាងយើងទៀតយើងអត់មានខ្លាចស្បែកបន្តិចអាខ្លាចហ្នឹងហើយតែពួកនឹងខ្លាចហ៊ុនសែនអញ្ចឹងហើយបានថាធម្មតាពួកនឹងវាឡើង ធ្វើការហ្នឹងមិនមែនដើម្បីបំរើពលរដ្ឋបំរើជាតិទេវាបំរើហ៊ុនសែនវាបំរើឲ្យដើម្បី ផលប្រយោជន៍ធ្វើម៉េចនៅមុខហ៊ុនសែនឲ្យថាហ៊ុនសែនប្រែធ្វើប្រាប់អីធ្វើនឹងហ្នឹងហើយដូចថាប្រាប់ឲ្យប្រាប់ថាឲ្យលុះទឹកមួយកែដល់ថាឲ្យតកែវ បើថាទូទៅមកថាថាមកមុខនោះតាអឺអញ្ចឹងបានថានឹងគេអត់គេគេអត់ស្រឡាញ់ហ៊ុនសែនទេ គេអត់គោរពអីទេ តែគេខ្លាចគេខ្លាចហ៊ុនសែនហ្នឹងអញ្ចឹងមកថាមានរឿងអ្វីកើតឡើងពួកដែលថានៅគៀកហ៊ុនសែនហ្នឹងហើយគឺរត់មុនគេព្រោះអីរងឯងយើងធ្វើមកគេនឹងស្រឡាញ់គោរពតាមតាមតាមដូចថាមើលទៅយើងជាមនុស្សអសិលធម៌មនុស្សចេះដឹងមនុស្សស្រឡាញ់ជាតិទាំងទៅគឺមនុស្សដូចថាពុកអលួយអឺស្កាច់ហៅអញ្ចឹងណា តែសោះគេខ្លាចអញ្ចឹងតែមានរឿងអីណាគឺគេអត់នៅជាមួយហ៊ុនសែនណាគេរត់ចោលហ៊ុនសែនណាឲ្យព្រោះហ៊ុនសែនបានណាធ្វើឲ្យគេអាណិតស្រឡាញ់ស្អីណាដើម្បីស្អីទេព្រោះអីណាព្រោះអាឯងជួយអញអញជួយឯងអាហ្នឹងតែដល់ពេលអញមានរឿងធំអញអត់ជួយឯងទេទៅហើយមែនអត់ so តែពេលមើលហ្នឹងគេចេញមកនិយាយអីអ្ហ៎នេះកំពុងមើលរូបភាពនេះមើលឲ្យរំធត់ចិត្តណា កុំមើលទៅនេះមើលនេះមើលនេះឲ្យរំភើបអាសង្គ្រាមអាពិបាញ់បើចង់មើលទៅខ្ញុំខ្ញុំអត់ទៅហ៊ានមើលរឿងចឹងចឹងព្រោះតែមើលទៅយើងអត់ល្អខ្លួនឯងនេះលោកមើលឲ្យមិនធត់ណាមើលឲ្យថាតក់ស្លុតណា ឃើញសង្គ្រាមអញ្ចឹងយើងយកចិត្តទុកដាក់ខ្លាំងពេកអាហ៊ុនសែនវាបានចិត្តទៅវាថាអូគេមានអញមានអាសង្គ្រាមធំមួយដែលប្រឡប់នយោបាយឈុតជ្រុករបស់អញអញ្ចឹងឯងពលរដ្ឋដែលចាប់អារម្មណ៍អញ្ចឹងជួយតែម៉ែខ្មែរជួយចេះកុំគិតថា សង្គ្រាមនៅរុស្ស៊ីហ្នឹងមាន អំណោយផលល្អសម្រាប់កម្ពុជាមិនមែនទេណានៅពេលដែលកម្ពុជា ធ្វើជា ប្រធាន អាស៊ានហ្នឹងដែលហ៊ុនសែនណាធ្វើជាប្រធានអាស៊ានបដូវវេនហ្នឹងអត់មានអំណោយផលទេ ណាប្រាប់ទៅហ៊ុនសែនឯងគុំងងពេកដុំខោកប្រយ័ត្នច្រឡំនិយាយគុំភ្លើពេកតាមពិតវាជារងផលប៉ះពាល់វិញទេมันអាចតែរៀបចំការប្រជុំអាស៊ានហ្នឹងក៏រងផលប៉ះពាល់ដែរមិនដឹងថារៀបចំប្រជុំកើនកើទេនោះគុំគុំគិតសบายអថាអាចជាអំណោយ ផលល្អណាអត់ទេគេមិនប្រជុំទេគេមានបញ្ហារោគដំណោះស្រាយនេះដែរហ្នឹងគេ គេកំពុងគេគិតគូររឿងអានោះធំជាងរឿងស្រុកខ្មែរប្រប៉ុនចៃអញ្ចឹងគេមិនខ្វល់ទេញ៉ាមិនសូវចំណេញឲ្យដល់គេទេមានតែគេខាត់បងជួយ ខ្មែររាល់ថ្ងៃគេខាត់បងច្រើនណាទុំថាខ្មែរនឹងចំណេញឲ្យដល់គេញ៉ាគេថានាំផលល្អហើយសម្រាប់ នេះនោះសម្រាប់សម្រាប់ការដឹកនាំប្រជុំអាស៊ានអីនោះឥឡូវហ្នឹងសំបីតាមមេដឹកនាំ មេដឹកនាំរបស់អ៊ុយក្រែនហ្នឹងក៏ចេញចេញចេញចុះមកដើរចូលកណ្ដាលទីក្រុងហើយក្នុងវងពលរដ្ឋហ្នឹងដើម្បីកាន់កភ្លើង ការពារការពារទឹកដីណាហើយពេលឥឡូវហ្នឹងគឺថាពិភពលោកទាំងមូលគឺគេសម្លឹងឆ្ពោះទៅអ៊ុយក្រែនគេសម្លឹងឆ្ពោះទៅអ៊ុយក្រែនទាំងអស់ ឬគេញមិនមិនគេញអត់ទេផុសនេះអស៊ីណនគេគេគេកោតសរសើរគេទៅសេសរសើរគឹមសខាថាម៉េចគឹមសខាក្នុងប្រវត្តិសាស្ត្រគឺជាមេដឹកនាំដែលអឺតស៊ូដើម្បីប្រជាធិបតេយ្យគេថាចឹងក្នុងប្រវត្តិសាស្ត្រហ្នឹងហើយអញ្ចឹងបានខ្ញុំបាទខ្ញុំទៅសេត្រឡប់ទៅវិញគឹមសខាមានមានឈ្មោះមានឈ្មោះជាប់គុក ប្រវត្តិសាស្ត្រថាមេដឹកនាំសង្មំក្រាបពងមន់ពង ក្នុងជង្រុកស្រូវ អីមិននិយាយអត់ទេតាមពិតមិនមែនបន្ទោបង្អាប់ទេណានេះយើងនិយាយអ្វីជាការពិតហើយយើងក៏មិនចង់និយាយប៉ះពាល់គាត់ដែរនិយាយការពិតទៅជាតិជាមេដឹកនាំដែលជាស្រីធ្វើឲ្យគេចាប់គុកគ្មានមេដឹកនាំណាថោកជាងកំសខាទេស្រួលខ្លួនឯងចាប់គុកគេអឺតែជីស្រីសោះស្រួលខ្លួនឯងចាប់គុកគេគិតមើលទៅណាឥឡូវមានមេដឹកនាំណាភ្លើងមានមេដឹកនាំណាអញ្ចឹង មិនចឹងមិនថាមេដឹកនាំលំអកាមលំអស្រីចឹងហើយអ្នកនយោបាយលំអស្រីចឹងហើយនៅមានអ្នកគ្រប់គ្រងពួកគេណាណាមានអ្នកគ្រប់គ្រងទៀតណាណែអាពុកអាលួយក៏ពុកអាលួយលំអកាមលំអកាមស្រីរឿងអាស្រូវមហាសែនស្រូវនៅមានអ្នកកាត់មុខទៅគ្រប់គ្រងដែរគេណាយើងពីមុនមក យើងយើងយើងអត់ធ្មត់យើងរួមរួម គ្នាដោយសារតែយើងចង់ដូចថាយើងមិនចង់បែកបាក់គ្នាផ្នែករួមរួមដើម្បីឈ្នះអារឿងឯកជនគាត់ស្រីអូនបងយើងអត់ខ្វល់ទេ តែទីបញ្ចប់អាយើងមិនចង់បែកបាក់ណាទៅយើងជាអ្នកមានកំហុសទៅវិញអាគេចង់បែកបាក់អាគេស្រីញីអូនបងពេលលីអាវ៉ា40ផឹងអស់កាតចឹងហើយនៅទៅនៅត្រូវទៀតណានៅត្រូវទៀតណាចាអឺឥឡូវម៉ៃក្មេកមានអារម្មណ៍ថាហ៊ុនសែនកំពុងរៀបចំ ដើម្បីធ្វើដំណើរឡើងទៅឡើងទៅរុស្ស៊ីទៅរកដំណោះស្រាយហ៎ទៅស្វែងរកដំណោះស្រាយដើម្បីបញ្ឈប់ជាបន្ទាន់ នៅការបាញ់ឈ្លានពានអ៊ុយក្រែនបើបើមិនមានបើមិនមានបេដាសន្តិភាពពាក់មេដៃកលាំងបាំងសុនហៈទៅទេបង្ហាញអំពីអត្តពលមេដៃកលាំងបាំងសុនហៈដែលដោះស្រាយស្វែងរកសន្តិភាពសុំសុំសុំបេដាសន្តិភាពពាក់មេដៃកលាំងបាំងសុនហៈទៅជួយអ៊ុយក្រែនផងលោកលោកលោកបេដាសន្តិភាពពាក់មេដៃកលាំងបាំងសុនហៈទៅផង ដើម្បីឲ្យគេឃើញអំពីមេដៃកលៀងបែងហ្នឹងដើម្បីឲ្យសមនឹងឲ្យសមទៅទទួលបានមេដៃថ្មីថ្មីលោកហ៊ុនសែនមេដៃកលៀងបែងសុនហាហ្នឹងទៅ ជួយអ៊ុយក្រែនផងមនុស្សអ៊ុយក្រែនទំបានមេដៃកលៀងបែងថ្មីថ្មីត្រូវតែបញ្ចេញថ្មីដៃយ៉ា ទៅចេញស្អីណាមកទៅបានមេដៃកលាំងបាំងថ្មីថ្មីផងមកឲ្យសមនឹងបានទទួលមេដៃកលាំងបាំងនឹងមកពាក់ទៅជួយពលរដ្ឋអ៊ុយក្រែនផងសូហ្វីហ៎មើលទៅអត់មានអីយើងចង់គាត់ចេញមកតែចែកលេងចង់និយាយលេង គេចេកលេងអត់គេស្គាល់ page ហ្នឹងមនុស្សមនុស្សហ្នឹងគាត់ថាចង់វាយតយកសំលេងយកមកដាក់វាយតាំងដើម clip មកមែនឥឡូវអត់ទេថ្ងៃនេះក៏យើងចេញមកនេះប្រម៉ូទ page យើងផងអីផងចង់ឲ្យគេស្គាល់ page ផងអាចផេកនឹងពីអរគុណជួយជួយ follow page របស់ពួកពួកខ្ញុំផងរបស់ Sophie ឈ្មោះខ្មែរអមតៈហើយរបស់ខ្ញុំឈ្មោះធីតាឈ្មោះ ហើយមុនមុននឹងបញ្ចប់សូហ្វីច្រៀងមួយឲ្យបងប្អូនស្ដាប់កុំឲ្យតានតឹងពេកអឺអត់មាននេះហងអត់មានណាអត់មានថៃតែមានថៃអញ្ចឹងកើតចូលច្រៀងចម្រៀងអូនផ្កាយក៏បានដែរវរៈភាពសំរងស៊ីគប់អីចូលទៅអត់ចេះអត់ចេះថៃចឹងអត់ថៃ មើលមើលមើលខមមិនឥឡូវមើលមើលខមមិនបងប្អូនតបតបខមមិនបងប្អូនទៅឃើញតែ អាមួយនោះសំពះអាមួយណាមួយណាមួយណាសួស្ដីលីសាឈីមចាសួស្ដីដល់ពេលយើង live page ទាំងពីរចឹង គេចូលមើល page អភីផងចូលមើល page ខ្ញុំផងព្រោះនៅនេះខ្ញុំឃើញមានមាន30នាក់31នាក់ចឹងហ៎ហឹម page ខ្ញុំមាន9នាក់ហើយម៉ានេះចិត្តប្រុងកំហូចខលខូចវៃម្លែងខ្លួនជាយ៉ាងចេះចេះធ្វើយ៉ាងនឹងហើកូនសៃស្រី កណ្ដាលវិលវឹងអន់ឃ្លៀនលឹងលឹងរឹងរូធ្វើអ្វីអត់ទោះម្ដងទៅបើប្រលឹងអើយមុនមកអងអើយហ្នឹងហើយថ្ងៃនេះក៏ចេញមកទៅចែកលេងធម្មតាឯងបងប្អូននៅសាយើងឃើញអា យើងរំធត់ថានៅអាសង្គ្រាមឃើញសម្លេងស្រែករបស់ប្រជាពលរដ្ឋអ៊ុក្រែនយើងតក់ស្លុតនឹងដល់ចឹងហើយយើងក៏ចង់និយាយច្រើនមកក៏ចង់ចូលមកបទូបថយបន្តិចទៅចែកលេងមួយបងប្អូនបន្តិចតែប៉ុណ្្នឹងឯងសត្រាតាមប៉ុននិយាយលេងវានេះព្រោះតាមប៉ុនយើងអត់មានកម្រងហងហ្នឹងហើយបើមានកម្រងទៅយកប្រធានបတ်នោះនិយាយលេងមិនតែមានប្រធានបတ်អូយងុយងុយអេដល់ហើយសិលមិញញ៉ាំតែ ឈប់សិនឈប់សិនកុំតាន់ទៅណាឈប់សិនថាឲ្យឈប់សិនអាបាត់នោះបាត់នោះបើថាជ្រាអពីគេនេះគេប្រកែបើខ្ញុំខ្ញុំចេះជ្រាអីខ្ញុំលោកព្រះអើយចេះតែលូ

លួចគេថាមិនមែនចៅទៀតអ្នកអាចោមកទៀតលួចឆ្នោតពលរដ្ឋចេញសុខគេជាជាងព្រោះទៀតព្រោះអីបងព្រៀបអ៊ីនបងចាំមើលយើងបានលេងខ្ញុំអាចចាំមើលមួយអាទិត្យពីរទៀតអាចខ្ញុំឡើងទៅបារាំងពួកខ្ញុំខ្ញុំចង់ទៅនៅខ្ញុំខ្ញុំចង់ទៅអាចពេលចង់ទៅតាំងពីខែមុនមិនឃើញអត់សោះចង់ទៅរហូតចង់រហូតប៉ុន្តែអត់បានទៅខ្ញុំចង់រហូតប៉ុន្តែខ្ញុំនឹងឆ្លៀតតែសារថាទៅហើយ passport វាថ្លៃពេកមែនទេវាមិនដែលណាថ្លៃ100 200ទេមិនដែលទេមិនជឿកុំជឿបងមិនសម្បត្តិថ្លៃទេកូវីដខ្លាចកូវីដកូវីដក៏អត់ខ្លាចខ្ជិលខ្ជិលអូមីក្រុងតែ សំខាន់គឺខ្លាចអូមីក្រុង អាបើប៉ុន្តែបើខ្ញុំមិននិយាយបើបើសិនថាទៅហើយអភីថាភីទៅហេទៅប្រាច់ដល់សួរអភីអភីថាអត់ខ្ជិលដែរទៅ ប្រាក់បាទគេថាទៅដែរតែមកដល់បាត់ទៅបាត់អ្នកអើយអញមិនមែនចៅទេរួចគេថាមិនមែនចៅទៀតសំសានតាមជិះយ៉ាងខ្លួនទៅខ្ញុំណាណោទៀត ជួនកាលមានពេលម្ដងម្កាលខ្ញុំចង់មកទៅចែកលេងអីចឹងដែរណាបងប្អូន ចង់មកចែកលេងមួយបងប្អូនអីធម្មតាចឹងមិនចង់មិនគិតថាយោបាយយោបាយទឹកក្តៅខួរបងប្អូនគិតថារឿងសង្គមសង្គមពេកទឹកក្តៅខួរក៏ចង់មានពេលសម្រាប់ទៅចែកលេងនិយាយលេងជាមួយបងប្អូនអីធម្មតាដែរហ្នឹងណាមើលខមមិនអានឆ្លើយឆ្លងគ្នាលេងអីចឹងទៅណាអឺ សានសានជើងក្នុងលឺលឺច្បាស់ហើយម៉េចម៉េចយល់ទេលេខឆ្លាតបងប្អូន សន្សាមជើងភ្នំក៏យំសុំក្តីអាណិតសត្រាឆៃចិនចាំបានអាតហានេះខោនស្នេហ៍លោកាដោយផ្លាខ្ញុំដាញ់សងវែងព្រោះសានចំបាយខំសើចកំឡៃមិនទៀងចំណោបៃលិន សោបានលើក្នុងខ្ញុំយ៉ាងខ្ញុំស្នេហ៍អាត្រៀនធម្មជាតិក្រោមដំណងភ្លៀងជំនួញជាតិមុននេះទុនព្រៃត្រងកាន់រៀងប្រហារូបរៀងឲ្យឃ្លៀងផ្លាចោលប្រស្នាយអាសែនឬចា ចាមិនខប់ខ្ញុំទៅចិត្តឯងខូខើឈប់ធ្វើបាបព្រះខ្មែរកន្លែងពូលសនងដល់ភាំងប្រងស្នេហ៍អូនខ្លោនរំពេមិនដែលអើយឃ្លានចំណរសាន់ផាត់លាបលោស្នេហ៍នាងក្រ ព្រោះទាំងត្រដល់ខ្លាយជាទៀងស្គរធំជានតែអូននៅស្មង ទួងបីតៃលងចង្អៀនទោះកើតរយជីនប្រាថ្នាជួបបងជានិញ សនសាមជើងភ្នំតយំសំក្តីអានិនសប្រាចៅចិនខំបណ្ដាចិនដងអើយប្រខានស្នេហ៍លោកាដោយក្លាភុំដាញ់សងវែងរស់សានចំបាញความสันกำไลมันเตียงจมนอไปลัน សាបន្លាក្នុងភ្នំយ៉ានមុនស្នេហ៍អាត្រៀនហមជៀនក្រោមដំណងភ្លៀងចំនួនជាមុននេះទុនព្រៃត្បូងកណ្ដៀងស្រហារូបនាងឲ្យឃ្លានផ្លាច់ចោលប្រស្នាយអងកយហ្នឹងជាបានអើយ បញ្ឈប់ការធ្វើទុកពលរដ្ឋខ្មែរទៅអាសូរជាតិខ្មែរផងកម្មកសុំតែពេលបាយបីពេលទេសុខសប្បាយពួកគាត់តធាងក្នុងស្នេហ៍អូនធ្លាបំពេមិនដែលអើយឃ្លានជំនរសាន់ ផាត់លើផ្លោស្នេហ៍នាងក្រព្រោះទេមត្រដងខ្លាយជាទៀងស្គរធំជាងតែអូននៅសមងទួងបីទេលងចង្អៀនទួងកានរយជាងប្រាថ្នាជួបបងជានិញហើយម៉ែក្មេងម្ដងម៉ែក្មេងដាក់បត់ ឲ្យម៉ែក្មេងច្រៀងលុះលឹងក្មេងច្រៀងទៅយើងមានប្រឡងណាយើងគ្រាន់ជាកម្អោយកំដរបែកកម្អោយដល់អបសក់ទៅកំដរបរិយាកាសតែខ្លួនឯងច្រៀងព្រោះវាមិនអីទេដូចម៉ែច្រៀងចេះថាដាក់បត់ដាក់បត់ញាក់មួយរាល់មកបាសសក់មើលចិត្តចិត្តចាយថាប្រាប់ឲ្យលួងលឹងក្មេងកុំឲ្យច្រៀង auf lecker. Freu dich auf DoorDash. Jetzt erblasen. Was, wenn dein Phone lernt, wie man Akku spart? Hält Tag und Nacht. Und noch länger. Nagsap ay nang joke. Facebook, Jacksap. គេថាបងមកបងមកអីឡើយបងមករកអូនអូននៅរងចាំចាំមកតែផ្លែហើយផ្លែប្រុសបងលេចមកបងមកលេចមកស្គាល់ក្រៅពីរូបបងអត់មានបំណងតែរូបអ្នកណា អូនជួបណៃចាំនៅស្នេហារំជាមួយគ្នានឹងគេចាញ់អត់ទេសួស្តីបងសេរីហងសួស្តីបង បងអេតខោនោះថ្មីរបស់ខ្ញុំបងសុភីកាយខោថ្មីអូនមួយមកបងភីដាក់ប័ណ្ណអីគេសិពើឲ្យឲ្យឲ្យឲ្យសូហ្វីដាក់ប័ណ្ណអីដាក់ឲ្យសិពើមួយតើ មួយមកបងពីតហ្នឹងចង់ដាក់បတ်ញ៉ែហ្នឹងណារូបអ្នកណាទូឆោអត់ដៃចាប់ផ្លាស់ស្នេហារំជាមួយគ្នាលេងនឹងច្រើនណាឡាឡាឡាឡាឡៃហ្នឹងអត់ចេះសោះឡៃហ្នឹងអាយវាមិនសូវចេះបတ်ញ៉ែចេះតែរំបတ်ញ៉ែ អត់ស្អែកកូនមកម៉ែក្មេកឲ្យសុវីអានឌីឡានមកតាមម៉េចសុវីអានឌីឡានស្អែកមកមកលេងអញ្ចឹងហ៎យ៉ា អើយមិនចេះធ្វើសបាយសបាយហ្នឹងមិនចេះហ្នឹងហើយចេះធ្វើវល់វល់ដល់បរិយាកាសទីស្អែកចាំក្រៅអូខេស្អែកក្រៅអូខេថ្ងៃហ្នឹងតាមពិតថ្ងៃនេះយឺតពេលទីព្រោះអីមើលថ្ងៃអស់សើបាត់ម៉េចម៉េចមើលខំញ៉ាំបាយញ៉ាំញ៉ាំញ៉ាំញ៉ាំរៀបចំផ្ទះមួយទឹកហើយលាកពាក់ហើយស្រាប់តាមឡាយអូចូលលោកគ្រូសន្តរាឡាយអឺដល់លោកគ្រូសន្តរាឡាយហើយមើលយឺតពេលបាត់ហើយដល់ជើងខ្ញុំមកអាស្ពេងកុំព្យូទ័រឲ្យ ដាក់មកស្ទុះចឹងទៅរកធ្វើឲ្យចាំមើលចាំមើលស្អែកបើតាមមានពេលចេញឡាយមកឃ្លីបហ្នឹងហើយឲ្យសារអត់ទេខ្ញុំប្រាប់ត្រង់ឯហ្នឹងដល់ដូចអត់សូវមានអារម្មណ៍និយាយរឿងដូចយើងមើលទៅវាអាភាពអយុត្តិធម៌សង្គមវាកើតមានស្រុកខ្មែរហ្នឹងយកពួកយើងនិយាយរាល់ថ្ងៃហើយចឹងណាហើយយើងឃើញហេតុការណ៍កើតនៅអ៊ុក្រែនហ្នឹងធ្វើឲ្យយើងរន្ធត់តែចឹងហើយធ្វើឲ្យអារម្មណ៍យើងវិវិវលចឹងហើយគិតតែតាមដានតែរឿងនៅអ៊ុក្រែនចឹងហើយបានអត់តែចង់និយាយអីហ្មងវា តាក់ស្លាប់ហ្នឹងខ្ញុំខ្ញុំតាក់ស្លាប់មែនខ្ញុំតាក់ស្លាប់ឃើញរូបភាពនៅអ៊ុក្រែនហើយចង់ឲ្យមួយថ្ងៃនេះខ្ញុំតាមដានតែរឿងនៅអ៊ុក្រែនហ្នឹងអូយរវល់ផងនៅផ្ទះតិបតបតិបតបរវល់ជើហ្នឹងខ្ជិលដែរហ្នឹងតែដល់ពេលយើងចេញរាល់ថ្ងៃអញ្ចឹងម្ដងម្កាលវាអស់មានទេណានេះវា ខ្ជិលដែរនិយាយតាមនោះខ្ជិលដែរប៉ុន្តែម្ដងក៏ខំព្រមតែខ្ជិលតែហ្នឹងហើយមិនមែនថាមិនខ្ជិលទេខ្ជិលតែយូរឆ្នាំខ្លះខ្លះតាមពិតហ្នឹងហើយយើងចង់សម្រាប់ដែរប៉ុន្តែជួនកាលយើង សម្រាប់សម្រាប់ក្នុងការចេញខ្សែទៀមទាសូមកុំឲ្យធ្វើបាបយើងប៉ុន្តែអាអ្នកធ្វើបាបយើងវាមិនសម្រាប់ក្នុងការធ្វើបាបខ្មែរវាឆក់ឱកាសឲ្យតែយើងកំពុងទុនហ្នឹងវាលូតមកជន់យើងសង្គ្រប់ផ្ដាច់ខ្យល់យកហ្មងវាថោកចឹងពួកអាថោកទៀតរបស់ហ្នឹងតែចឹងយើងវាសម្រាប់អត់កើត អញ្ចឹងត្រូវតែចេញមកជាប់រហូតតែនិយាយតាមត្រឹមអាចពេកខ្ញុំវាយហ៊ុនសែនយូរលែងចង់វាយពួកពីរឿងដដែលដដែលពេកហ្នឹងចង់វាយគាត់អាប្រត្រឹមទៅដាក់ឆ្ងាយហ្មងដល់អាញូដាក់ហ្មងខុសក្រាក្បាលជះវិញហ្មងអឺបើមកធ្វើអត់ទេចាំអ៊ុតតែមេបនទេចាំអ៊ុតមើលមួយនឹងចេញក្បាលមកដាក់ថ្ងៃទៀតមេមេបនហ៊ុនសេណាត បើអត់ទេអត់ទេយាយនោះក៏មិនចាញ់ទេបាត់ចេះអត់អត់តយមិនខ្ទួយដាក់យ៉ាងនោះឲ្យមិនខ្ទួយដាក់យ៉ាងនោះហើយយើងទៅរវល់មិនខ្ទួយនឹងមកឲ្យតម្លៃវាហឹកហ្នឹងគឺទិញកតិចវាចាប់ចាប់អារម្មណ៍អីជាមួយគន្តិចមនុស្សអត់នោះពួកអស់ហ្នឹងមិនមែនត្រឹមកតិចអាចទេប្រយ័ត្នយើងអាចទៀតណាពួកអស់ហ្នឹងចាប់ជាកតិចទីមួយទៀតកតិចណៃហ្នឹងអញ្ចឹងចាំមីមេបនហ្នឹងចេញមកទៀតចាំដាក់ទៀត ឥឡូវឃើញមីមីជំទាវមួយយួរមួយយួរ100ដុំចេញមកត្រូវបោះឯងនោះដល់មីចូលមករៀបចូលចូលមក report អូខេសូហ្វីចឹងឯហ្នឹងយើងប៉ុណ្ណឹងបានណាបានបានបានអូខេចឹងបងប្អូនឯហ្នឹងប៉ុណ្ណឹងបានណា ចេញមកចែកលេងមួយបងប្អូនចឹងហើយគាត់ខ្ញុំចាំចេញមកលេងផងតា បងគាត់ថាយូរតែមិនទាន់មកជើងឲ្យបាក់ចកេះបងឯងរកខោខ្ញុំឃើញនៅអេតប៉ានៅមកខ្ញុំខ្ញុំខ្ញុំអេតទៅបងឯងខ្ញុំអេតទៅបងឯងទាន់ឃើញខ្ញុំអេតខ្ញុំអេតមើលរីហង អ្នកអ្នកស្រុកព្រីវែងហីអ្នកព្រីវែងចិត្តអ្នកស្វាយរៀងតាអត់ទៅចង់សម្រាប់ដែរក៏ប៉ុន្តែអឺ រាជជួនកាយយើងអត់ចង់យើងចង់បើសិនជាមិននិយាយសប្ថ្ងៃនេះណាបើសិនហ៊ុនសែនក៏ធ្វើល្អតិចដាក់ពលរដ្ឋខ្មែរមិនដឹងពួកខ្ញុំសប្បាយចិត្តប៉ុណ្ណាទេមែនតាកុំកុំធ្វើបាបពួកគាត់កុំទៅរំលោភបំផ្លាញប្លន់យកផ្ទះសបែកពួកគាត់បងខ្ញុំចូល like តែបងឯងទៅសេបងសេរីខ្ញុំខ្ញុំ like បងឯង comment ហ្នឹងហើយបងឯងចាំចូលតាម profile add មកព្រោះខ្ញុំបាក់ចូលនេះខ្ញុំខ្ញុំនេះបងឯងចូលតាមហ្នឹង account ខ្ញុំហ្នឹងវិជ្ជាវិជ្ជាកូនវិជ្ជា យើងវាងខ្លួនចូលហើយនឹងហើយនឹងសូហ្វីខៃមួយទៀតបងសូហ្វីខៃអាសូហ្វីខៃនោះគេបិទចោលហើយប្លុកចោលអានេះសូហ្វីខៃថ្មីហើយចាយ៉ាឥឡូវថាថ្នមវាថ្នមវាកុំឲ្យគេប្លុកបានលើគេប្លុកបានទៀតហ្នឹងគេនៅគេ report ទៀតអើយថ្នមមិនគេ report វា report ប៉ុន្តែខ្ញុំនេះធ្វើនៅនេះបានតែវា report ប៉ុន្តែខ្ញុំនឹកផុសបានទាំង live បានអត់ live នឹងបានអត់មើលសាកមើលប៉ុន្តែវាអត់សូវឲ្យមាន view ពេលយើង live អត់សូវមានឲ្យមាន view មើលតែវាបាត់តែមើលមើលវាឲ្យ live អត់អូ live បាន live បានអញ្ចឹងបាន គាត់បានអញ្ចឹងគាត់វា report ខ្ញុំភ្លាមខ្ញុំតវ៉ាភ្លាមចាចេះគាត់ឯងបង្ហោះប៉ុណ្ណឹងមានខអីហើយមានរសេជេអីណាហើយគាត់បង្ហាញរូបថាហើយយកអាមេវាអ្នក report វាទៅ report ថាខ្ញុំនឹងរបៀបជា hash hash rate មានហាស់ឡើយណាហាស់ហាស់តោះតែឯងហ្នឹងសរសេរពាក្យមិនល្អ ម៉ៃក្មេងពួកអានេះរីផតវាចេះតែរីផតវាចេះតែថាចឹងទៅហើយអានេះបាទតាមហ្នឹងហើយបាទ Facebook ហ្នឹងវាអត់ចេះមើលអសហ្នឹងអឺចាប់មែនចេះតែជឿតាមម្នាក់ report ហ្នឹងទៅជឿតាមម្នាក់ report ហ្នឹងបងលឹមសួរបង ពួកខ្ញុំនេះបាត់ហើយបងពួកចេញមកចេញនេះលេងធម្មតាបងដែលមានប្រធានបတ်អីនេះចេញមកចេញនិយាយនេះលេងធម្មតាបងជាមួយអឺ friend ទាំងអស់គាត់ថារបៀបចែកនេះលេងដើម្បីផ្លាស់ប្ដូរបរិយាកាសគុំតែនិយាយតែរឿងសង្គមសង្គមសង្គមច្រើនពេកទៅវាឲ្យកញ្ញាញ់ខួរអញ្ចឹងយើងចេញម្ដងមកការយើងចេញមកតែចែកនេះលេងធម្មតាចឹងម្ដងទៅហ្នឹងហើយជួនកាលយើងហត់នឿយនឹងការងារណាទៅធ្វើការចិញ្ចឹមជីវិតផងស្មុកស្មាញពីរឿងសង្គមជាតិផងបើចឹងយើងចេញមកបទូបថយបរិយាកាសហើយលើជួបនឹងព្រឹត្តិការណ៍នៃសង្គ្រាមលោកដែលកំពុង សង្គ្រាមនៅទ្វីបអឺរ៉ុបនេះទៀត អញ្ចឹងហើយមិនមិនមិនខ្លាចទេខ្លាចបងខ្លាចតក់ស្លុតអញ្ចឹងហើយយើងត្រឡប់ណាយើងចេញមកចេញលេងអញ្ចឹងទៅដើម្បីបធូរបថយបរិយាកាសខ្លះទៅចាសួស្តីបងចាសួស្តីខាងបងនោះភ្លឺបងហ៎ខាងខ្ញុំនេះខ្ញុំនេះចូលម៉ោងម៉ានហើយខ្ញុំនេះចូលអញយើងម៉ោង10ទេភីខ្ញុំនេះម៉ោង10យប់ហើយ 10ហើយមក10ចាខាងគាត់នោះភ្លឺហើយខាងគាត់នោះចាប់ដើមភ្លឺហើយយើងយើងចាប់ចាប់ដើមយប់យើងយប់ហើយបង10យប់ហើយខាងគាត់ព្រឹកណាអូខេថ្ងៃនេះខ្ញុំជួបមួយបងប្អូនប៉ុណ្ណឹងចាស់ហើយចាំស្អែកបើមានពេលនឹងឲ្យខ្ញុំរួចកិច្ចការធម្មតាស្អែកថ្ងៃសៅរ៍វាអត់មានធ្វើអីទេថ្ងៃសៅរ៍គឺជាថ្ងៃសម្រាប់ប៉ុន្តែសម្រាប់ខ្ញុំវាអត់មានពេលសម្រាប់អីថ្ងៃសៅរ៍ហ្នឹងថ្ងៃបូមផ្ទះតាមពិតថ្ងៃហ្នឹងត្រូវបូមដីផ្ទះ ត្រូវបូមធូលីបូមអីបោកអាវបោកអី ហាលអីចឹងណាដល់ហើយឥឡូវទៀតតុកទៀតតុកនឹងធ្វើស្អីខ្លះទៅយីពីធ្វើនោះធ្វើណាហើយអាតកកធ្លាក់ផងអីផងដល់ពេលម្សិលមិញកាប់ដើមឈើនៅក្រៅផ្ទះហ្នឹងហើយសម្អាតព្រោះអីអឺមេចាប់ដើម ក្តៅតិចតិចហើយហើយយើងត្រៀមទទួលរដូវក្តៅចឹងហើយកាប់សម្អាតដើមឈើសម្អាតនៅអាសួនច្បារនៅមុខផ្ទះក្រៅផ្ទះអីហ្នឹងហាត់មួយថ្ងៃចឹងទៅ អញ្ចឹងទៅអស់ពេលវេលា7ព្រឹកអូខាងបង7ព្រឹកហ៎ខាងខ្ញុំម៉ោង10ម៉ោង10យប់ បងខាងខ្ញុំនេះម៉ោង10យប់ហើយបងម៉ោង10 9នាទីយប់ហ្នឹងហើយ អញ្ចឹងថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងហើយសូហ្វីណាក៏ជួបគ្នាប៉ុណ្ណឹងហើយបងប្អូនចាហើយចាំជួបគ្នាលើក្រោយទៀតអញ្ចឹងអរគុណច្រើនបងប្អូនដែលតែងតែផ្ដល់នូវកម្លាំងចិត្តនិងការលើកចិត្តដល់យើងខ្ញុំទាំងពីរអ្នកជានិច្ចហើយក៏សូមការអធិស្ឋានពេកទោះនៅរាល់សម្ដីណាដែលមានការខុសឆ្គងក៏សូមការអធិស្ឋានពីបងប្អូនផងដែរប៉ុន្តែរាល់ការពាក្យអីដែលយើងនិយាយចេញមកដោយខាបើមានពាក្យខ្លះរៀងគ្រោកគ្រាតដោយសារតែការឈឺចាប់ដូចជាភាសាដែលខ្ញុំឆ្លើយតបទៅមេបនហ៊ុនសេណាតនឹងក៏ដោយដើម្បី ការពារណាយើងយើងចង់ឆ្លើយតបយើងចង់ការពារខ្លួនខ្ញុំដែរដោយសារមីមេបននោះវាចេញមកចោតខ្ញុំទាំងកំរោលវានិយាយណាវាវានិយាយគឺថាបង្ខូចណាមួប្រកាច់យើងទាំងទាំងកំរោលហ្មងដល់គ្មានការពិតដូច្នេះខ្ញុំត្រូវតែការពារកិត្តិយសខ្ញុំដែរត្រូវតែឆ្លើយបកទៅមីមេបននឹងវិញយើងមានសិទ្ធិការពារសិទ្ធិរបស់ការពារខ្លួនយើង ហ្នឹងហើយយើងយើងមានសិទ្ធិការពារយើងខ្លួនយើងដែរយើងមិនមែនឲ្យគេមកចោតប្រកាន់យើងទាំងកំរោលចឹងទេអត់មានការពុតមិនពេកសោះទៅទេទៅទេឲ្យគេមកជេរយើងអញ្ចឹងហើយដោយករណីដែលមូលហេតុដែលនាំឲ្យយើងដែលដែលដែលឲ្យមានរឿងហ្នឹងដំបូងមកវិវានោះប្រមាថចង់កាត់ក្បាលពួកខ្ញុំទ្រាប់ជើងក្មួយវាឲ្យទៅឲ្យឲ្យក្មួយវាផលិត DNA វាពាក់ព័ន្ធរឿងហ៎ពាក់ព័ន្ធរឿងនយោបាយពាក់ព័ន្ធរឿងនយោបាយណា វាចង់កាត់ក្បាលពួកខ្ញុំពួកខ្ញុំហ្នឹងក្រុមទូទួលមនសិការហ្នឹងដើម្បីឲ្យក្មួយវាហ្នឹងដើរទៅពិនិត្យ DNA អាហើយក្នុងនាមក្មួយវាបើចង់ធ្វើជានាយករដ្ឋមន្ត្រីណាបើចង់នេះឲ្យជាមនុស្សរបស់មហាជនណាហើយបើថាប្រជាពលរដ្ឋគេដាក់មន្ទិលសង្ស័យមហាជនគេដាក់មន្ទិលសង្ស័យក៏គេចង់ដឹងការពិតដើម្បីបញ្ជាក់ភាពស្អាតស្អំក្នុងនាមថាយើងអនាគតទៅជាមេដឹកនាំបង្ហាញការពិតឲ្យគេដឹងថាពិតឬមិនពិតហ្នឹង ចឹងទៅពិនិត្យ DNA គេទៅ DNA គេទៅអត់អត់ព្រមបែរជាមកប្រមាថជីវិតគេដល់ទៅពេលគេដាក់វិញថាគេនឹងប្រមាថហើយជេរសាស្អីហ្នឹងអីណាសាសាមីហងឯងដល់ពេលខ្ញុំក្តៅមីងឯងវិញមីកាចាស់វិញទៅនឹងក៏ឆ្លើយតបទៅមីមេបនហ៊ុនស៊ីណាតនឹងវិញទៅឥឡូវហ្នឹងខ្ញុំក៏រងចាំតែវាឆ្លើយតបមកវិញដែរបើវាមិនឆ្លើយទេខ្ញុំក៏មិនឆ្លើយដែរតែប៉ុណ្្នឹងឯងហ្នឹងហើយ អូខេបងប្អូនថ្ងៃនឹងចាប់ប៉ុណ្្នឹងចាស់ចាំជួបគ្នាលើក្រោយទៀតចឹងជូនពរសូហ្វីសូមមានសុខភាពល្អចាំមានថ្ងៃយើងជួបគ្នាទៀតណាកុំស្ងាត់វិញខ្មាស់គេកូនម៉ែឆ្នាំនឹងទៅលួចដាច់ផងចឹងអរគុណទេបងប្អូនជំរាបលាលា